ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គពងពោះលលោសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់ពធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពរាប់អានលោកស្រីនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបកម្មវិធីពិភាក្សាឬក៏ទិវាអបអសាទរទិវាបោសអនៃការបំបត្តិអំពើហិង្សានៅក្នុងគ្រួសារដែលមានការចូលរួមពីវិវិនយើងគឺថ្ងៃនេះគឺថ្ងៃ600ខែ600ខែកដឹកឆ្នាំ ណាខែក្តៅឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃ ទី25ខែវិច្ឆិកាឆ្នាំ2021ថ្ងៃនេះគឺជាថ្ងៃ25គឺជាថ្ងៃដែលគេចាប់ដើមអបអសាទរឬការរំលឹកធ្វើយុទ្ធនាការដែលគុណគេការយុទ្ធនាការនៃអង្គើហ ংস ាសនិងគ្រួសារឥឡូវសូមប្រិយមិត្តទាំងអស់មកជួបវាគ្មិនរបស់យើងគឺអ្នកស្រីអឹងភីនីដែលជា ពីភ្នាក់ងារនៃសន្តិសុខសង្គមហើយក៏ជាវាគ្មិនក្នុងឱកាសនេះផងដែរឥឡូវសូមអ្នកស្រីស្វាគមន៍ប្រិយមិត្តបន្តិចមកចាសូមជម្រាបសួរដល់អស់លោក លោកស្រីទាំងអស់ដែលបានតាមមកចូលរួម ក្នុងកម្មវិធីនេះខ្ញុំមានកិត្តិយសនឹងចូលរួមជាមួយដេចគុណសវឿងដែលបានឲ្យឱកាស ផ្ដល់ឱកាសដ៏ល្អដើម្បីនាំយកនូវព័ត៌មាន ដែលយើងក្នុងសង្គមនេះ គឺថាគេមួយពិភពលោកហ្នឹងគេធ្វើការ ចាប់ផ្ដើមចាប់ពីថ្ងៃនេះទៅ គឺ25វិច្ឆិកាទទួលថ្ងៃទី10ធ្នូ16ថ្ងៃហ្នឹងគឺថាគេប្រើវិធីធ្វើយុទ្ធនាការក្នុងការតវ៉ាប្រឆាំងនឹងអំពើហិង្សាទៅលើស្ត្រីភេទនិងកុមារនិងអំពើហិង្សានៅក្នុងគ្រួសារ អូខេអឺថ្ងៃនេះគឺជាថ្ងៃដែលជាទូទៅគេនៅក្នុងប្រវត្តិរឿងរ៉ាវហ្នឹងបានកាលពីសប្តាហ៍កាលប្រហែលថ្ងៃមុនយើង បាននិយាយហើយថាជាថ្ងៃ ដែលចាប់ដើមនៃការប្រកាសអឺទិវាបូសនៃការធ្វើយុទ្ធនាការ ចំនួន16 10ម៉ាន10 16 16ថ្ងៃ ថ្ងៃគឺចាប់ថ្ងៃពីថ្ងៃ25រហូតដល់ថ្ងៃទី10ខែធ្នូទើបបញ្ចប់ នៅទិវាបូសហ្នឹងឥឡូវថ្ងៃនេះគឺជាថ្ងៃដែលយើងបង្ចាប់ដើមតើមានមានការ ប្រព្រឹត្តធ្វើឡើងនៅកន្លែងណាខ្លះនៅនៅទីក្រុងស៊ីដនីរបស់យើងនៅក្រុងស៊ីដនីហ្នឹងគឺថាគេទៅតាមកន្លែងខុសៗគ្នា ព្រោះជាតំបន់ដ៏ធំប៉ុន្តែនៅ ក្នុងតំបន់ Fairfield ដែលខ្ញុំកណាធ្វើការហ្នឹងគឺថាគេផ្នែកអឺ អ្នករៀបចំ គឺអ្នកធ្វើការបច្ចេកទេសផ្ទាល់ខាងផ្នែកប្រឆាំងនឹងអំពើហិង្សាហ្នឹងគេចាត់ចែងរៀបចំឲ្យមាន ជាពិធីដុតភ្លើងទៀនមួយនៅខេត្តប្រមតា នៅជិតកន្លែងផាកហ្នឹងប៉ុន្តែវាភ្លៀងពេកទៅក៏យើងចូលទៅក្នុងកន្លែងក្លឹបនៅជាប់នឹងគេក៏មានការឧបត្ថម្ភមានមនុស្សប្រហែលជា70នាក់ ហើយគេមានពិធីដុតភ្លើងទៀនហ្នឹងគឺដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នករងគ្រោះដែលបានស្លាប់ទៅដោយអំពើហិង្សាក្នុងរយៈ2ឆ្នាំហ្នឹង2ឆ្នាំហ្នឹងគឺថារឿងដែលធំគឺបញ្ហា Covid ដែលកើតឡើងហើយគេបិទខ្ទប់មិនអោយមនុស្សធ្វើដំណើរចុះឡើងមនុស្សយើងនៅក្នុងផ្ទះគ្រាន់តែអត់មានរឿងហ្នឹងវាពិបាកណាស់ថាឲ្យតរមអ្នកមានរឿងនៅក្នុងផ្ទះហ្នឹងគឺខឹងយ៉ាងម៉េចចាញ់តាណាអត់រួច ម្ល៉េះហើយប្រពន្ធនឹងឧទាហរណ៍បើប្តីវាយមិនដឹងរត់ទៅណា ហើយប្តីនឹងអាខឹងមួម៉ៅនឹងក៏មិនដឹងទៅណាម្ល៉េះហើយអាបញ្ហាផ្លូវចិត្តនឹងគឺប្រទះប្រទើសខ្លាំងណាស់រឿងរ៉ាវនឹងប៉ុន្តែចំនួន38អ្នកនៃឈ្មោះអ្នករងគ្រោះដែលគេរៀបរាប់មិញនឹងគឺសម្រាប់ មកប្រទេសអូស្ត្រាលីមិនមកនៅក្នុង រដ្ឋដែលយើងនៅទេដូច្នេះក្នុងរយៈ2ឆ្នាំហ្នឹងស្លាប់38អ្នកដោយថាអំពើហិង្សាហ្នឹងគឺជនរងគ្រោះហ្នឹងស្លាប់ដោយដៃប្តីដោយដៃកូន ដោយដៃដូចថាដៃគូរបស់ខ្លួនឯងឬក៏កូននឹងសម្លាប់ម៉ែឪរឿងផ្លែកផ្លែកច្រើនគួរឲ្យវេទនាចិត្តខ្លាំងណាស់អឺដូចថាពេលគេហៅអសន្នអញ្ចឹងទៅ ពេលទៅដល់ឃើញមនុស្សស្លាប់ហើយ ហើយតរំតែគេរកឃើញហើយតកណាគេរកឃើញគឺអ្នកនឹងគឺជាទីចិត្តដិតរបស់ខ្លួន ឬក៏នៅណែគេថាគេហៅដៃគូមិនបាច់ចាំតាការគ្នាជាប្តីប្រពន្ធទេគេរស់នៅជាមួយគ្នាអីចឹងទៅខឹងមួម៉ៅទៅដូចគាត់ផឹកស្វឹងជ្រុលដូចចិត្តនឹងវាយើងបាននិយាយខ្លះពីមុនមកហើយត្រួសត្រាសថាមនុស្សខ្លះគឺមិនអាចទប់ទល់នឹងអាដេញភាពកម្រោលរបស់ខ្លួនឯងនៅពេលដែលខឹងគឺថាអត់មានអីទប់បានទេបណ្ដោយខ្លួនបណ្ដោយចិត្តទៅតាម ទំហឹងដែលវាជះអាក្រាវក្រោតនឹង មកម្លោះហើយវាកើតទៅជាប្រើអំណាចប្រើកម្លាំងទៅតាមសម្រន់នៅការក្តៅក្រហាយមួម៉ៅរបស់ខ្លួនដាក់ទៅលើមនុស្សម្នាក់ទៀតដែលនៅចិត្តខ្លួនយើងនឹងហើយមនុស្សនោះតែងតែជាជនជាទីស្រឡាញ់របស់ខ្លួនឯងនៅពេលត្រូវគ្នាថាស្រឡាញ់ដល់ពេល ខឹងគ្នាទៅវាយតបគ្នាខ្លះមិនត្រឹមតែវាយហើយគឺថាយកកបិតចាក់ឬក៏យកសាំងទៅជះដុតផ្ទះអីអញ្ចឹងវាទៅតាមរឿងផ្សេងផ្សេងគ្នាហើយខ្ញុំកណាហ្នឹង គេទៅ ជួយរួបរวมធ្វើហ្នឹងគឺថាដើម្បី រំលឹកឲ្យសមាជិកក្នុងសហគមន៍ហ្នឹងដឹងឮថាណែអឺស្រុកយើងថៃបិទតែគ្មាន សង្គ្រាមអត់មានរឿងរំលោភធំដុំអីពេកតែតែរឿងក្នុង ផ្ទាល់ខ្លួនគ្រួសារមួយមួយហ្នឹងក៏ជួបនៅបញ្ហា ប៉ះពាល់ខ្លាំងណាស់ដោយសារអំពើហិង្សានឹងឯងហើយអ្នកខ្លះគ្នានិយាយអត់កើតទេ មាន ក្មេងស្រីម្នាក់នឹងគ្នាទៅនិយាយនាងនឹងយួនខ្ញុំបណ្ដាប្រាក់ទឹកភ្នែកពីព្រោះអីអឺនាងនឹងបានឡើងនិយាយក្លាហានណាស់ពីព្រោះអីថានៅពេលអាយុ10ឆ្នាំហ្នឹងគឺថារត់មកពីស្រុកយួនតាមទូកហើយដល់ពេលមកដល់ព្រោះសង្គមយើងភាកច្រើនទាំងខ្មែរចិនយួនអីហ្នឹងអឺគឺថា ប្តីត្រូវតែមានអំណាចប្តីជាអ្នកសម្រេចស្អីទាំងអស់ម្ល៉េះហើយកណាមិនត្រូវចិត្តគាត់គប់ចានគប់ឆ្នាំងអីចឹងទៅ វាថា គ្នាកើតមកនឹងឃើញតែរឿងជូចត់ឃើញតែម្ដាយជាប់មុខហើយកណាឪវាយខ្លាំងចឹងទៅនាំប្អូនរត់ទៅសង្ងំក្នុងកតុកដល់ពេលខ្លះទៅឃើញប្អូនស្ពេលណាពួកគាត់ជក់បរិយហើយតាំងពេលដែលគាត់ខឹងអញ្ចឹងក៏ចាប់ទាញដៃកូននឹងមកក៏គំរាមអញ្ចឹងទៅគាត់យកបរិយឆេះនឹងប្រងដុតដៃនាងនឹងណាហើយ គឺថាអាហ្នឹងឯងជាទារុណកម្មដល់ដល់ធ្ងន់ធ្ងរទៅលើផ្លូវចិត្តពីព្រោះអីគឺថាឲ្យកូនបងនឹងឃើញ តាហើយគ្នានឹងនិយាយថាវាខូចចិត្តត្រង់ថាមិននឹងជួយអ្នកណាកើតម៉ែនោះដួលនៅជ្រុងមួយចឹងទៅកាច់ជ្រុងមួយទៅហើយប្អូនស្រីនឹងដូចថាអុយប្តីនឹងអ្នកខ្លះចេះនិយាយថាហុយមិនក៏ធ្វើដល់អញ្ចឹងអានឹងយើងមិនដឹងមានចម្លើយអីទេពីព្រោះអីដូចថាវាមានបើថា តាមធម៌អានឹងដេកគុណនឹងបញ្យលតាមក្រោយទៅដូចវាមានបីសាច់អឺ អីមកចូលក្នុងខ្លួនអត់មានដឹងរឿងល្អអីបន្តិចនៅក្នុងខ្លួន ទេសបាយនឹងធ្វើទៅលើគេឲ្យគេខ្លាចហើយដល់អញ្ចឹងទៅនាងនឹងគ្នាវេទនា វេទនារហូតដល់ទៅសាលារៀនរួចថាំងអឺប្រាប់គ្រូគ្រូថាដូចថាពេលយក report ណាសេចក្តីរាយការណ៍ប្រចាំ3ខែម្ដងហ្នឹងកាលណាតអត់បាន A បន្ទុកខ្ពស់ជាងគេហ្នឹងគឺថាទៅវិញត្រូវពាត់ធ្ងន់ហើយនិយាយថាគាត់គាត់ ប្រើអំណាចទៅលើស្អីមួយដែលគាត់ចង់បានគឺថាគាត់ប្រើអំណាចរហូតអញ្ចឹងហើយវាថាអឺគ្រូដូចថាធម្មតាយើងមានតែដឹងអីរឿងរ៉ាវក្នុងផ្ទះគេគ្នាក៏មិនដែលហ៊ាននិយាយអីដែរព្រោះខ្លាចគេដូចថាខ្មាស់គេណាដល់ទៅពេលគ្រូសួរថាហេតុអីបានជាដូចថាមិនអបអសាទរអញ្ចឹងណាបានគ្រប់ ប្រធាន subject ទាំងអស់ហ្នឹងបាន A ទាំងអស់ហើយមិនគុំមិនដូចថាមិនខុញនេះនាងនឹងថាអាបាន A ហ្នឹងគ្រាន់ថាយកមករួចខ្លួនតាមិនមែនដើម្បីចំណេះខ្លួនឯងដើម្បីប្រយោជន៍ខ្លួនឯងអីដើម្បីរួចឲ្យវាយណាខ្ញុំមិនអាចសំណុំរឿងហ្នឹងហើយដូចថាជាក្មេងអាយុ10ឆ្នាំយើងគិតមើលគ្នាអត់ទាន់មានសេរីភាពក្នុងការសម្រេចចិត្តអីទេព្រោះនៅអាង នៅក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយហើយអាប្អូនតូចនៅទៅទៀតដល់ក្រោយមកទៀតហើយថារត់ កណាសំណោះថានាំគ្នារត់ហ្នឹងវា3ដណ្ដប់ដងហើយចាំតតឪហ្នឹងដេកលងខ្លាំងមែនតែនអញ្ចឹងទៅ មានតែប្រវិចម្នាក់មួយកូនហ្នឹងទៅប៉ុន្តែចាញ់បានបន្តិចហ្នឹងគាត់ងើបតន់អីចឹងទៅណាវាយថែមអញ្ចឹងទៅទៅឲ្យពួកហ្នឹងគេចេះថាហើយចុំមិនគាត់ទ្រាំឲ្យអញ្ចឹងថាមិនដឹងបញ្យលគេយ៉ាងម៉េចទេពេលខ្លះទៅគោអឺ ណែងហត់ទៅកន្លែងជំរកស្ត្រីអីចឹងទៅនិយាយបានតិចទៅមានពួកម៉ាក់ឬក៏សាច់ញាតិហ្នឹងទៅអង្វរឲ្យមកផ្ទះវិញមក ជាគ្នាវិញទៅហើយបើមិនចឹងទេអឺពេលទៅផ្សារទៅអីហ្នឹងប្រពន្ធហ្នឹងណាហើយប្តីហ្នឹងដើរចឹងបដាលទៅឃើញមិត្តភ័ក្ដិហៅក៏ដើរនិយាយប្រាប់គេនៅមុខគេមុខឯងកដាលវាថាឃើញទេប្រពន្ធហ្នឹងគ្មានចេះគិតអីអាណិតប្តីព្រោះគាត់ក៏ប្រឹងធ្វើការទាំងអស់គ្នាប្រពន្ធក៏ធ្វើការប្តីក៏ធ្វើការថាអត់នាំសុភមង្គលអីដល់ផ្ទះទេគិតតែពីចង់នាំកូនរត់ដូចថាតរជំនួយឲ្យគេជួយអាងតាពួកហ្នឹងវាជួយស្អី ដូចថាគាត់និយាយទៅតាមការនឹកឃើញអញ្ចឹងទៅណាថ្កោលទោសគុណនឹងទៅឲ្យឲ្យមិត្តភ័ក្ដិនោះគ្នាក៏អត់យល់ដូចតែគ្នាហ្នឹងម្ល៉េះហើយគាត់នឹងក៏ចិត្តតែនិយាយលួងហើយ បងប្រប្តីប្រពន្ធក្នុងគ្រួសារអមឲ្យបែកបាក់គ្នាអីគ្នាដល់អញ្ចឹងទៅដូចថាវាសម្ពាធមួយនៅ នៅ ក្នុងចិត្តហ្នឹងណាត្រូវបខំទៅវាថាក្នុងមួយឆ្នាំត្រូវដូរ4ដងសាលាព្រោះ កណាកំពុងរៀនរៀនអានឹងហើយដែលផលប៉ះពាល់ទៅលើក្មេងក្មេងដែលគ្នាមិនបានអឺមិនមានកម្លាំងតាំងពីបញ្ញាស្មារតីអីព្រោះវាត្រូវការពឹងផ្អែកទៅលើតម៉ែឪម្ល៉េះហើយប៉ុន្តែដែលគួរឲ្យកត់សម្គាល់ខ្លាំងមែនតើអូថាដូរ3រត់ណាដូររត់ពីឪនឹងចេញពី Sydney ទៅនៅ Melbourne ផុតពី Melbourne ទៅនៅ Brisbane អីចឹងទៅហើយក៏ណែ ប្រឹងរៀនណាថាដើម្បីរៀនតាមពិតទៅមិនបានដឹងគិតពីរឿងថារៀននឹងដើម្បីឲ្យមានអនាគតល្អរៀននឹងដើម្បីកិច្ចកុំឲ្យពិបាកចិត្តអញ្ចឹងទៅណា ខំប្រឹងរៀនទៅពីព្រោះมันងាយទេដែលមានមនុស្សមានអាទឹកចិត្តរឹងមាំហ្នឹងណា មនុស្សខ្លះក្មេងខ្លះហ្នឹងវាទៅ ជាធ្លាក់ខ្លួនព្រួយប៉ុន្តែអត់និយាយអត់ស្ដីឲ្យគ្រូហ្នឹងឲ្យតែគេចុះនៅនេះសាលាគេត្រូវមើលតាមអកប្បកិរិយាក្មេងស្អីស្អីចឹងណាហើយតម្រាំតែគេដឹង ទៅ គេនាំយកទៅអីគេជួយច្រើនហើយដល់ផុតពីចឹងទៅអឺនាងនឹងសប្ងៃឥឡូវរៀនបានធ្វើមុខមាត់គួសមមិនមែនថាមុខមាត់ស្អីទេគឺតែតម្រេះគេហ្នឹងគេនៅចាត់ចែងមើលការខុសត្រូវនៅសាលានៅ មហាវិទ្យាល័យស៊ីដនីនោះ Sydney University នោះហើយថ្ងៃហ្នឹងហ្នឹងគឺគេមានកិត្តិយសគេសប្បាយចិត្តព្រោះក្រាស់ក្រៅពីពេលវេលា ធ្វើការរបស់គេហ្នឹងគឺគេយកខ្លួនគេហ្នឹងមកបំរើនៅមុខការស្ម័គ្រចិត្តដាក់កណាគឺថាក្រមអ្នកធ្វើការប្រឆាំងអំពើហិង្សាហ្នឹងគឺនាងនឹងស្ម័គ្រចិត្តមកព្រោះនាងនឹងដឹងថាខ្លួននឹងជាជនរងគ្រោះពីមុនឥឡូវហ្នឹងគេមានកម្លាំងគេមានបញ្ញាស្មារតីសមត្ថភាពទាំងលុយកាក់អី គឺថាគេត្រូវបូជា ចំពោះអលង្ការអឺធូតស្រាលរបស់គេនឹងដើម្បីទៅជួយអ្នកគ្នាពុំកណាហើយគេចង់លើកទឹកចិត្តអ្នកដែលរងគ្រោះនឹងដូចថាកុំអោយខ្លាចកុំអោយភ័យថារឿងហ្នឹង គឺថាវាច្បាស់ជាអញ្ចឹងចេះទ្រាំតាមកម្មគេលើកទឹកចិត្តថាកុំគិតរឿងទ្រាំតាមកម្មឲ្យយើងហ្នឹងខំប្រឹងតស៊ូឡើងណាគាត់ថា ថ្ងៃហ្នឹងវាមេឃភ្លៀងស្អែកឡើងវាមានថ្ងៃរះមកវិញអីចឹងទៅសំដីគេនិយាយល្អណាស់ក្មេងអាយុទៅតែមិនទាន់30ផង ហើយដូចថាសេចក្តីក្លាហានគឺថា គេថារឿងមួយដែលធ្វើឲ្យគេមានទឹកចិត្តត្រង់ថាទោះជាឪពុកនឹងបាក់ស្មារតីឲ្យខ្ញុំកណាសង្ស័យប្រហែលជាឪនឹងមលោបទៀតមើលទៅប៉ុន្តែ គេនិយាយមិនចំទេណាគាត់ណាបច្ចិតបជាទេហើយក្មេង នៅស្រុកនេះពិបាកណាអា អាដែងបងប្រុសឬក៏ឪពុកឬក៏មាស្អីស្អីហ្នឹងជួនកាលដូចវាឈួតអញ្ចឹងណាវាមិនលោភផ្លូវភេទទៅលើ គ្នាដែលអាងតកូនក្មេងណាហើយអញ្ចឹងវា វាខូចមនុស្សក្នុង10អាអ្នកដេញរស់ឡើងហើយ តាំងចេះសវារស់នៅដើម្បីជំនះនៅអាផលវិបាកហ្នឹងគឺថាអត់បានច្រើនទេក្នុង10 2ឬ3តាមចង់ចង់កាត់សួរថាតាមការដែលស្រីធ្វើការនៅក្នុងសន្តិសុខសង្គម ហ្នឹងយើងមើលឃើញថាជាទូទៅជនជាតិខាងអាស៊ីយើងទ្រង់គ្រោះច្រើនឬក៏មកក៏ខាងខាងបារាំងហ្នឹងមានច្រើនដែរអឺអត់មានចាំបាច់ទេដេគុណបារាំងសះអីក៏ដោយដូចគ្នាព្រោះជាមនុស្សវិញគេសួរកណាអញ្ចឹងគេចង់បំបែកឲ្យឃើញថាតើក្រុមនេះអ្នកណាច្រើនជាងក្រុមនោះអ្នកណាច្រើនជាងអត់អត់មែនឃើញអាណាច្រើនជាងអាណាទេពីព្រោះគឺទឹកចិត្តមនុស្សមនុស្សនៅពេលដែលខឹងគឺជាមនុស្សមិនបានគិតថាអូពួក អឺខ្មែរខឹងច្រើនជាងពួកយួនឬក៏បារាំងខឹងច្រើនជាងគេអីអត់អញ្ចឹងទេអាហ្នឹងវាជាសភាវធរចិត្តដូចគ្នារបស់មនុស្សព្រោះពួកយើងទាំងអស់គ្នានឹងជាតិសាសអីខុសគ្នាក៏ដោយក៏នៅតែជាមនុស្សហើយរឿងសំខាន់ហ្នឹងគឺថាគេនិយាយពីរឿង gender ភេទដែលខុសគ្នានឹងស្រីហើយនឹងប្រុសប្រុសភេទពីរនាក់ហ្នឹងវាល្អមើលត្រង់ថា វារស់នៅពីដាច់ពីគ្នាអត់បានទេ តែដល់ពេលវានៅជាមួយគ្នាពេលខ្លះទៅដូចថាវាបន្ទុះបត្រាស់ខ្លាំងអានឹងម្នាក់ម្នាក់បើយើងយកទៅគិតទៅយើងឃើញហើយហើយដូចវាមិនមែនថាអង្គុយអាក្រក់ទាំងអស់ល្អទាំងអស់ឥឡូវយើងងាកមកខាងល្អដោយឪពុកម្ដាយយើង គ្រួសារយើងដែលយើងមិនតន់ប្រទះរឿងដូចខ្ញុំកណាទូហ្នឹងអឺយើងឃើញថាវាសុបាយណា មានសុភមង្គលអីចឹងទៅតែ បើខាងគ្នាអ្នកវេទនាគាត់ហ្នឹងគឺថាប្រុសដឹងតែពីធ្វើបាបស្រីហើយវាមានស្រីខ្លះធ្វើបាបប្រុសអីចឹងដែរមិនថាមិនមិនមិនគ្មានទេណាមិនតិចណាស់ក្នុង100មាន3ទៅ5ប៉ុណ្ណឹងឯងករណីស្ត្រីអាហ្នឹងតាមខ្ញុំកណាជួបមកណាកណាឃើញភ្នែកដែរគឺថាគាត់កញ្ញៅប្តីហ្នឹងរត់មកឈាមទ្រូងគាត់ហ្នឹងអត់មានអាវទេដៃគាត់កញ្ចក់ហ្នឹងកញ្ញៅស្នាមកញ្ចក់អញ្ចឹងហ្មងគាត់កាចណាស់គាត់ខឹងកណាគាត់ខឹងហើយគឺថាគាត់ខំហើយកញ្ញៅខំហើយមិនខ ខាំធម្មតាខាំដាច់សាច់ឈាមដូចថាវាកម្រោលចូលអញ្ចឹងណាហើយដល់អញ្ចឹងទៅ យើងនឹកខំនិយាយទៅ មនុស្សខ្លះដែលមាត់ខលអីមិនតែប្រទេសហើយនេះព្រោះអីឲ្យប្រពន្ធវាយណាតែគាត់មិនមែនចង់ឲ្យគេវាយទេប៉ុន្តែដល់គេមកបន្ទូប្រទេសចាប់តែអីអញ្ចឹងទៅហើយពេលខ្លះគាត់មានកណ្ដិតថាណហើយអាណិតខ្លួនស្រីគាត់មិនចង់តអីអញ្ចឹងទៅដល់វាជ្រុលទៅ ឡងឈាមគ្នាអញ្ចឹងណាប៉ុន្តែករណីហ្នឹងកម្រណា ក្នុង100ជួប2ឬ3ប៉ុណ្ណឹងឯងកណាឃើញសុំសួរអំពីយុទ្ធនាការហ្នឹងតើយើងធ្វើតាំងពីឆ្នាំ1981 81 81មកហ្នឹងដោយសាររឿងរ៉ាវដេញកណាមធ្លាប់និយាយត្រួសត្រាសឥឡូវនិយាយម្ដងទៀតគឺថានៅឆ្នាំ60ហ្នឹងមានស្ត្រីបងប្អូន3នាក់ហ្នឹងគេស្លាប់គេស្លាប់ដោយអំពើហិង្សាហ្នឹងពីព្រោះអីគឺថា ដុតគ្នាទាំងរស់អីក៏មិនដឹងដែរគេមិននិយាយច្បាស់ពីរឿងដែរបើនឹងថាដល់គេស្លាប់ទៅវាផ្អើលណាដល់វាផ្អើលទៅប៉ុន្តែគ្រាន់ថាវាមិនទាន់មានបណ្ដាញសង្គមច្រើនដូចឥឡូវអីទេអាហ្នឹងគេចាប់ជាកត់សម្គាល់មួយហើយដល់ឆ្នាំ81នៅប្រទេសកាណាដាហ្នឹងនៅម៉ុងរ៉េអាលហ្នឹងមានប្រុសម្នាក់ហ្នឹងខឹងដៃគូខ្លួនហ្នឹងគោយកកំភ្លើងទៅបាញ់នៅក្នុងសាលារៀនហ្នឹងងាប់ស្ត្រី14នាក់និងរបួស10នាក់ អានឹងក៏ផ្អើលមួយសាទៀតទៅដល់ឆ្នាំបន្តមកបន្ទាប់ពីនឹងដូចជា ឆ្នាំវាចិត្តងាប់ច្រើនឃើញបន្តទៀតទៅគេយកអារឿងនឹងយកមកនិយាយអ្នកខាងបច្ចេកទេសខ្ពស់ខ្ពស់នឹងគេយកមកថាអេបើយើងមិនធ្វើអីមួយអត់កើតទេព្រោះសង្គមយើង កាន់តែធ្លាក់ចុះដោយសារការអំពើហិង្សាហ្នឹង កណាហើយដល់អញ្ចឹងទៅ បានគេចាប់ផ្ដើមឆ្នាំ91ហ្នឹងគឺថា គេបង្កើតជា អង្គការមួយដើម្បីផ្សព្វផ្សាយរឿងហ្នឹង គេហៅទិវាបូពសហ្នឹងពីព្រោះអីនៅ ឆ្នាំកន្លងបន្ទាប់ពីមានអំពើហិង្សាខ្លាំងនៅកាណាដាហ្នឹងមានបុរស3នាក់4នាក់ហ្នឹងគឺថាគាត់ដើរហើយសិតតែជាដូចយើងថាអ្នកមានចំណេះខ្ពស់ណាអ្នកគ្រូជាគ្រូនៅខាងអ្នកអ្នកគេហៅស្អីគេនេះ professor ហ្នឹងបើថានៅស្រុកខ្មែរយើង professor គាត់នៅគ្រូបង្រៀននៅ high school ទេតែសាស្ត្រាចារ្យទេប៉ុន្តែ professor នៅខាងស្រុកគេ នេះមិនមែនសាស្ត្រាចារ្យទេណាជា ដូចយើងអ្នកប្រាជ្ញមួយគេគេបង្រៀននៅមហាវិទ្យាល័យទៅទៀតណាហើយពួកអស់ហ្នឹងគេមានដូចថាការពិភាក្សាគ្នាច្រើនដើម្បីរកវិធីព្រោះស្អីក៏ដោយគេសិតតែធ្វើការស្រាវជ្រាវអីចឹងទៅគឺថាគាត់សុកចិត្តចេញមករួម ដៃគ្នានឹងគឺថាធ្វើធ្វើផ្សព្វផ្សាយឲ្យធ្វើជាគំរូព្រោះគាត់ថាបើយើងប្រុសមិនធ្វើតើអ្នកណាពីព្រោះខ្មាស់ខ្មាស់ថងថាមនុស្សប្រុសបង្កើតរឿងនឹងច្រើនណាស់ដូច្នេះយើងជាប្រុសទៅតែ ទរុញច្រានឲ្យរឿងនឹងចាញ់ឡើងដល់អញ្ចឹងទៅគេកោតគេកោតទៅបន្តមកទៀតគេធ្វើរៀងរាល់ឆ្នាំពីកន្លែងមួយទៅកន្លែងមួយគាត់ទៅតាមផ្សារទៅតាមកន្លែងធំធំមានហើយនិយាយចំទៅស្រុកគេវាមានរបៀបលេខរយគឺថាគេទៅនិយាយជួបផ្ទាល់ជាមួយអ្នកដឹកនាំប្រទេសឬក៏ក្នុងក្រសួងមន្ត្រីអីចឹងទៅកន្លែងគេបង្កើតច្បាប់ណាដៃគុណណាដូចយើងថាសភាអីចឹងទៅម្ល៉េះហើយពួកហ្នឹងគេស្ដាប់បានចឹងទៅគេចេញជាការ គ្រប់គ្រងហើយបានបន្តមកទៀតទៅគេធ្វើបន្តបន្តគ្នាមកមិនមែនថាក្រុមតែ3នាក់3នាក់ហ្នឹងគេទៅធ្វើឲ្យបាន10នាក់10នាក់ឡើង20 30 100ទៅគ្រប់កន្លែងអញ្ចឹងទៅ បានអង្គការសហជីវជាតិហ្នឹងថ្ងៃកណាអត់ចាំថ្ងៃច្បាស់ហើយគាត់យើងនិយាយថាត្រុសត្រុសបន្តមកគឺគេប្រកាសទិវាការពារសិទ្ធិមនុស្សហ្នឹង គឺបូកបញ្ចូលទៅរឿងទិវាការពារស្ត្រីកុមារហ្នឹង ដែលដែលប្រឆាំងនឹងអំពើហិង្សាហ្នឹងណា ហើយយុទ្ធនាការហ្នឹងគេចាប់ផ្ដើមធ្វើតាំងពីឆ្នាំ90ជាងហ្នឹងមក95 96ហ្នឹងគឺមានឆ្នាំបន្តបន្តដូចខ្ញុំកណាផ្ញើទៅអញ្ចឹងណាហើយអឺដល់អញ្ចឹងទៅដូចថាម្នាក់ម្នាក់គេមានទឹកចិត្តហើយគេឃើញពួកស្រុកនេះកាលណាមានរឿងអីកើតឡើងគេកត់ ដល់គេកត់ទៅក្នុងមួយឆ្នាំគេត្រូវធ្វើសតិតិណាយកមករៀបរាប់ដោយសារអំពើហិង្សាហ្នឹងត្រូវមនុស្សរបួសប្រមាណណាក្មេងអស់ផ្ទះប្រមាណអស់លុយប្រមាណក្នុងការចាយទៅលើមើលថែជំងឺឬក៏ស្អីស្អីចឹងទៅដល់ឃើញកាន់តែច្រើនឡើងហើយចំនួនដូចថាដូចរឿងក្នុងកន្លែងប៉ូលីសអញ្ចឹងគេអាចដឹងថាក្នុងមួយឆ្នាំអាការទៅចាប់ មានទំនាស់រឿងវាយគ្នាអីហ្នឹងអ្នកណាស្លាប់ប្រមាណនេះគេសកត់ទាំងអស់ដល់កត់ទៅមើលឃើញវាឡើងខ្ពស់ក្នុងឥឡូវហ្នឹងវារៀងថយបន្តិចកាលមុនពី2017ហ្នឹងខ្ពស់ឡើងមែនតើឡើងថាក្នុង5នាក់ស្ត្រី5នាក់ម្នាក់ត្រូវស្លាប់ដូច្នេះ គឺថាគេទៀមទាតវ៉ាគ្រប់គណៈបកអីថាអត់ទេរដ្ឋាភិបាលត្រូវតែធ្វើអីមួយឲ្យច្បាស់លាស់ឡើងពីព្រោះបើមិនចឹងទេរឿងនឹងកាន់តែធ្ងន់ធ្ងរឯងមិនមែនរួចងាប់តែស្រីម្នាក់នឹងទេវាដោយដល់កូនដល់ចៅគ្រួសារអីចឹងណាឥឡូវហ្នឹងជាតំណែងល្អមួយដែរនៅពេលដែលគេខំប្រឹងពី2017មកមកដល់2021ហ្នឹងចំនួនហ្នឹងមកនៅ ត្រឹម6នាក់ក្នុងមួយអាទិត្យងាប់មួយនឹងគ្រាន់តែគេប្រឹងធ្វើប៉ុណ្្នឹងផងណាពីព្រោះអីគេមិនអាចអឺ ដូចថាអ្នកណាទៅមើលឃើញមុនវាអត់ដឹងទេណាគេជួយដែរប៉ុន្តែគេសំដៅទៅលើការអប់រំចឹងបានថាអារឿងហ្នឹងត្រូវស៊ីពេលយូរស៊ីពេលយូរដើម្បីផ្លាស់ប្ដូរចរិយាអរិយាប័តមនុស្សអកប្បកិរិយាមនុស្សដោយដឹកគុណជួយប្រស័តដែលថា អ្នកណាដែលមានទុកអីចឹងទៅ ទៅជួយអីពោះតម្រាំតែគ្នាយល់ឃើញរឿងទុករឿងសោកអីហ្នឹង វាស៊ីពេលយូរទៀតហើយអ្នកខ្លះទៀតងើបអត់រួចទេជួយអត់បានទេហើយគេបង្កើតនៅសេវាច្រើនយ៉ាង ដើម្បីជួយការពារមនុស្សអីចឹងទៅប៉ុន្តែគេនៅតែមើលឃើញថារឿងហ្នឹង វានៅតែធ្ងន់ធ្ងរដោយសារក្នុងមួយឆ្នាំមួយឆ្នាំរដ្ឋចំណាយ ប្រាក់រាប់លានអឺទៅដល់ក្នុងការថែសុខភាពនៅ ពេលដែលមនុស្សហ្នឹងទៅមុនដំបូងថាអ្នកខ្លះប៉ះពាល់រឿងរាងកាយទៅយកទៅពេទ្យទៅដេ ព្យាបាលអីចឹងបានប្រហែលថ្ងៃប្រហែលអាទិត្យទៅប៉ុន្តែអាផ្លូវចិត្តហ្នឹងមកជីវិតណាដេគុណមិនមែននេះវាខ្លាចទៅជាអត់ហ៊ាននិយាយអត់ហ៊ានជួបអ្នកណាមើលកូនអត់កើតឬក៏កូនហ្នឹងទៅរៀនអត់បានអីចឹងទៅដូចកណានិយាយខ្លះខ្លះដូច្នេះអាការប៉ះពាល់ហ្នឹងវាធ្ងន់ធ្ងរពេកហើយអឺអឺនៃសង្គមមនុស្សហ្នឹង សប្ងៃហ្នឹងគឺថាគេផ្ដោតទៅលើការអប់រំផ្នែកយុវជនព្រោះយុវជនហ្នឹងត្រូវយល់ឲ្យច្បាស់កុំឲ្យយល់ថាធ្លាប់ឃើញឪអញវាយធ្លាប់ឃើញតាអញវាយអត់អីទេព្រោះអីមនុស្សប្រុសត្រូវនៅមានអំណាចជាងស្រីអញ្ចឹងណាបើអ្នកឯងជាពុតរបស់ខ្ញុំត្រូវតែស្ដាប់បជាខ្ញុំបើឯងជាកូនរបស់អញត្រូវតែស្ដាប់អញថាឆ្វេងឆ្វេងឯងទៅឆ្វេងបើអញថាអញស្ដាំឯងទៅស្ដាំ ហើយឥឡូវគឺគេធ្វើឲ្យមានការគោរពគ្នាទៅវិញទៅមកគោរពមិនមែនថាអើយកូន ហើយលោកកូនហៅសិលលោកកូនមិនមែនអញ្ចឹងទេគោរពនឹងគឺថាគោរពសិទ្ធគេ ផងដូចឧទាហរណ៍ថាគ្នាចង់ទុកសក់វែងណាឬក៏ថាអឺអញត្រូវតែកាត់ម្បានទេតែមិនអញ្ចឹងណាអញគប់ចោលអីអីអានឹងអត់បានទេច្បាប់នឹងគេចេញរហូតដល់ការពារអញ្ចឹងទៀតពោះយើងមិនអាច ទៅគៀបសកត់នៅសិទ្ធិរបស់គេទេណា គេឲ្យយើងនឹងរកវិធី ដោះស្រាយនិយាយគឺថាធ្វើម៉េចឲ្យជួបគ្នា ពាក់កណ្ដាលកុំឲ្យយកពីគេខ្លាំងពេកតែក៏យើងមិនព្រមចោះចាញ់ទាំងស្រុងមិនមែនរឿងចោះចាញ់ទេរឿងយើងដូចយើងថាយើងចរចាគ្នាអញ្ចឹងយើងរកសន្តិភាពរវាងគ្នាអញ្ចឹងណាដេគុណបាទអូខេអញ្ចឹង ប្រវត្តិនឹងតាំងពីយើងបង្កើតទិវាបូសបានទទួលលទ្ធផលយ៉ាងមិនដែរមើលតាមតាមការធ្វើលទ្ធផលនឹងគឺថាមនុស្សចាប់ផ្ដើមយល់ច្រើនពួកក្មេងៗពីដើមពីព្រោះនៅ ពេលដែលច្បាប់នឹងគេចេញផ្សំផងទៅអាការអប់រំនឹងជាពិសេសរឿងអប់រំនឹងគឺត្រូវច្រើនខ្លាំងនៅតាមសាលារៀនតាមកន្លែងធ្វើការអីផ្សេងផ្សេងហ្នឹងគឺថាការនិយាយស្ដីអីមនុស្សអត់និយាយប្រេះប្រដាស់ទេកាលណានិយាយគេយកទោសយកទោសមិនដូចឧទាហរណ៍ថា អឺសំមុខហើយអានឹងចឹងហ្នឹងបានតែគេចាប់រំលោភកាលណាយើងហ៊ាននិយាយអញ្ចឹងគេយកទោសយើងបានពីព្រោះដូចយើងទៅហៃអើទៅលើកទឹកចិត្តមនុស្សខូចចឹងណាឧទាហរណ៍ថានៅកន្លែងធ្វើការ មាន មនុស្សប្រុសហ្នឹងទៅអឺដូចថាគំរាមឬក៏ថាឲ្យអូស្អីឬក៏ចលើមប្រហើនហ៊ានថាម៉េចងាកញ៉ាំងចាញ់ពីហ្នឹងទៅមកទៅរដើរផឹកហើយទៅដេកមួយគ្នាអីចឹងទៅគេនិយាយពាក្យអសរោះអីចឹង ហើយអ្នកនឹងអានឹងវាខុសហើយសម័យខ្លួននឹងជាអ្នកបកកើតរឿងហ្នឹងណានិយាយខុសតែយើងឈរមើលនេះហើយយើងអត់អឺដូចថាអត់ជួយណែកុំនិយាយអញ្ចឹងកើតទេកុំមើងងាយគាត់អញ្ចឹងអាងតែគាត់ម្នាក់ឯងអីកុំប្រមាថគាត់អីចឹងណាយើងពុកត្រូវជួយបថយបតុនតែបើថាយើងទៅដូចយើងថែមសាំងចាក់ពីលើទៀតហឹមអីទៅទៅស្អីស្អីអញ្ចឹងអានឹងក៏យកគេយកទោសបានដែរ ហើយអារឿងនេះហ្នឹងក៏អញ្ចឹងចឹងបានថាគេធ្វើឲ្យម៉េចដើម្បីឲ្យមនុស្សហ្នឹងចេះយល់ពីរឿងថាកុំឲ្យយើងទៅជួយលើកចិត្តលើកទឹកចិត្តមនុស្សដែលប្រព្រឹត្តអាក្រក់ទៅលើគេណាហើយមួយទៀតកុំឲ្យយើងអ្នកក្រៅហ្នឹងទៅថាដៀលថ្មាស់អានេះគ្នាពិបាកណាស់ទៅហើយនេះហើយយើងអត់យល់ពីរឿងទុកគេយ៉ាងម៉េចទេថាអឺអញ្ចឹងហ่ะសំរឹកហ่ะណែអញ្ចឹងបានប្តីវាយអ្នកណាមួយទៅចង់ឲ្យគេវាយគ្មានអ្នកណាមួយមានសិទ្ធិទៅវាយមនុស្សម្នាក់ទៀត គឺថាឲ្យទៅវាយគេយើងមានទោសហើយច្បាប់ស្រុកនេះពីព្រោះអីគឺយើងទៅប៉ះពាល់ទៅលើ រាងកាយគេដោយចេតនាហ្នឹងអានឹងខុសច្បាប់គេពេញទីជាអក្រកម្មគេគេគេចែងច្បាប់គេច្បាស់លាស់អញ្ចឹងហើយកាលណាតាប្រហើនដូចថាកូនសិស្សខ្លះដែលវាពេញវ័យនៅសាលាទេហោគ្រូនិយាយអត់ស្ដាប់ឡើងជ្រុំលើតុកឬក៏ទៅ ដូចថាកំហុកដាក់គ្រូវិញជេរគ្រូអីហ្នឹងអាហ្នឹងសិតតែមានទោសហើយគាត់ថាទោសគេហ្នឹងគេយកទៅអប់រំអញ្ចឹងទៅគេព្យួរអត់ឲ្យទៅរៀនប្រហែលអាទិត្យទៅដើម្បីទៅជួបខាងក្រសួងចិត្តសាស្ត្រស្អីស្អីហោហែគេអ្នកបណ្ដៅអីចឹងណាឬក៏គេនាំមកលើហ្នឹងគេអត់ប្រើធរក្តៅពេកទេ គេអាចនាំទៅកន្លែងដូចគេហៅ camp ណាអប់រំកណាអប់រំហ្នឹងហើយវាមិនមែនគុកដូចនៅស្រុកយើង ទេគេទៅប្រហាត់ឲ្យរៀនធ្វើដូចពួកទាហានពួកអីដើម្បី ឲ្យមានវិន័យពីព្រោះឲ្យជួងគ្នានៅក្នុងផ្ទះហ្នឹងវាអត់មានអ្នកណែនាំល្អបាទក្មេងអស់ហ្នឹងវាត្រូវការការអប់រំហ្នឹងព្រោះភាកច្រើនមេដាបេដាចេះតែគិតថាឲ្យបញ្ជូនវាទៅសាលាទៅវាចេះហើយប៉ុន្តែយើងនៅ ផ្ទះហ្នឹងក៏ជាសាលាមួយឧទាហរណ៍ដូចចាក់ចាប់ផ្ដើមតែឆ្លោះគ្នាជ័យជេមរាយបដ ாய் ណា ដូចកូនឪអញ្ចឹងតើកូនហ្នឹងវាសើចសบายលេងដូចយើងអត់ខាត់គ្នាគឺលឺតែកូនជេសบายលឺវាចេះជេណា យើងសោកសប្បាយដល់យូរយូរទៅណាពួកអាអាកម្លាំងហ្នឹងចាប់ដើមរឿងសាណាវាចាប់ដើមបន្តិចម្ដងបន្តិចម្ដងណាអាហ្នឹងការសាព្រោះកណាការសាព្រោះនឹងឯងចឹងហើយបានគេប្រហាត់ថាកុំឲ្យយើងនាំយកអាប្រពៃណីហឹង្សាឬថាតែគ្រាន់តែទៅតិចវាយឥឡូវហ្នឹងអញតត់មកជើងឥឡូវអីចឹងចឹងហ្នឹងគេមិនឲ្យយើងយកមកប្រើប្រាស់ទេពីព្រោះអីវាខុសនឹងអឺគឺថាគេចាប់ណា ប៉ុន្តែវាមានកន្លែងខ្លះដែរដែលយើងត្រូវយល់ថាធ្វើកុំឲ្យវាហួសហេតុឧទាហរណ៍ដូចថាដល់ខ្លាចកូនពេកពីព្រោះគាត់អត់សូវដឹងច្បាប់ទម្លាប់អីចឹងទៅអាកូនហ្នឹងវាខូចវាចេះអង់គ្លេសជាងណាមកវិញសាលាអីឲ្យសមុទ្រអីអីមើលចឹងទៅវាវាអត់ប្រាប់ម៉ែវាត្រង់ទេហើយដល់រួចទៅនឹងកណាឃើញភ្នែកដែរនិយាយឲ្យបានសោចអឺគេថាម៉ែឯងគ្មានសិទ្ធិវាយខ្ញុំទេណាប្រយ័ត្នខ្ញុំទៅប្តឹងប៉ូលីសណា ហើយក៏ខឹងខឹងយូរយូរទៅឡើងមើលប្រហែលខែទៅវាចេះទា ទាលុយទៅចេះទៅខ្លាចវាទៅឲ្យវាអីចឹងណាស្រាប់ដល់ថ្ងៃហ្នឹងគាត់ដល់កគាត់មែនតើគាត់វាយគាត់វាយនោះมันខ្លាំងប្រហែលទេអឺនេះទៅវាអូសដៃម៉ែវាមកប៉ុស្តិ៍ប៉ូលីសព្រោះផ្ទះនោះវានៅជិតគ្នាដែរបាទប្រហែលប្រហែលដល់កន្លះគីឡូទេ4 500ម៉ែត្រដល់ជួបប៉ូលីសហ្នឹងគាត់ចាស់ទុំទៀតម្ល៉េះហើយគាត់ថាមើលមើលវាយនៅកន្លែងណាវាយគាត់មើលមើល ដល់គាត់វាយទៅធម្មតាគាត់ខ្លាចប៉លីសម្ដាយហ្នឹងគាត់វាយគាត់ថាហេនេះយើងមិនមែនវាយប៉ុណ្ណឹងវាយខ្លាំងជាងនឹងតិចទៀតវាយទៅចុះអានោះវារបៀបនេះវានឹកថាតាមកប៉លីត្រូវជួយណាព្រោះគាត់សួរហេតុផលថាម៉េចបានម្ដាយនឹងវាយហើយម៉េចធ្វើអីបានធ្វើឲ្យម៉ែឯងខំរហូតដល់វាយវាថាថ្ងៃហ្នឹងវាអត់យកសភៅអត់យកសាលាទៅរៀនហើយវាដោះខោអាវចោលប្រាប់ម៉ែហាមថាកុំឲ្យដោះចោលនឹងក្តារអីចឹងណាហើយអត់ជួយអឺស៊ីបាយហើយអត់លៀងចានអីចឹង ហើយគាត់ថាទេអានឹងអត់មានខុសអីទេគ្មានច្បាប់កន្លែងណាមកចែងថាម៉ែឪបដៅកូនមិនបានថានឹងនិយាយមិនបាន ទេពីព្រោះគាត់ហត់នឿយណាស់គាត់ធ្វើការចាំហើយគាត់ទេសនាឲ្យហើយគាត់ឲ្យវាយឲ្យគាត់មើលគាត់វាយទេណាគាត់ឲ្យម៉ែនឹងវាយគាត់ថាក្នុងផ្លូវច្បាប់គាត់យកមេត្រាគេមួយពីរគាត់ដាក់ថាទេឯងខូចព្រោះកន្លែងហ្នឹងមិនឲ្យគាត់វាយហ្នឹង ដៃគាត់លាទេមិនមែនក្តាប់ដាល់ទាត់ធាក់អីជាសាហាវណាវាយគ្រាន់តែទំរៀមតិចតួចអញ្ចឹងណាអាហ្នឹងគេចង់បង្ហាញថាអំណាចម៉ែឪនៅតែមានអញ្ចឹងមិនមែនអត់ទេកុំឲ្យតែលឺគេថាអូនៅសាលាលើគេបង្រៀនក្មេងកុំឲ្យអឺ មកដូចថាម៉ែអើអីវាយកូនបានមិនមែនទេយើងនៅតែមានសិទ្ធិប៉ុន្តែគ្រាន់ថាយើងមាននៅក្នុងបែបបត់យើងបដៅត្រឹមត្រូវយើងនិយាយឲ្យបីដងនិយាយស្ដាប់មិនបានណាដាក់មកកាប៉េះគូតអីចឹងទៅប៉ុន្តែគេវាយគេគេដូចថាគេហាមគេ ថាបើវាយក្មេងគេមិនឲ្យប្រើដៃក្តាប់ទេហើយវាយឲ្យវាយនឹងជើងដូចថាជិះវៀងក្បាល ធ្វើម៉េចអាស្មាហ្នឹងចុះពីក្រោមហ្នឹងគេមានក្បាច់ក្បួនគេបញ្យលចឹងថាវាយមិនឲ្យយើងកឆក់ប្រទេសនេះបានវាយអាហ្នឹងអីគេអត់ប្រើដៃលាកបោចដៃក្តាប់អញ្ចឹងទៅបើថាវាយគាត់ទៅបណ្ដៅវាខូចពេកអីវាយកបេះគូតអីអញ្ចឹងទៅมันគេមិនឲ្យវាយហើយឲ្យឃើញស្នាមណាកុំប្រើកម្លាំងរហូតដល់វាយឃើញស្នាមដៃនៅលើនោះឬក៏ឲ្យឡើងជွំអានឹងទោះហើយតែបើយើងគាត់ទៅវាយល្មើល្មមហ្នឹង គឺនៅមានសិទ្ធិឲ្យយើងវាយតាមិនថាយើងកុំឲ្យចេះនិយាយដូចអ្នកខ្លះចឹងយកមកយកជាការលេងសើចថាអើយមិនហ៊ានទេឥឡូវស្រីឥឡូវមានអំណាចណានិយាយមិនបានទេស្អីស្អីមិនចឹងទេបើតែយើងគោរពគ្នាទៅវិញទៅមកវាអត់មានបញ្ហានិយាយមានហេតុផលស្រួលបួលទៅកណាវាអញ្ចឹងណាហើយស្រីនឹងក៏អញ្ចឹងដែរកុំអាងថាគេការពារផ្លែឡើងទៅរកជេមរាយគេហើយទៅប្រកាច់ប្រខូចគេគេរកឃើញណាពីព្រោះអីពេលដែលទៅប្តឹងហ្នឹង គេឲ្យយើងគេធ្វើសម្ភាសយើង ហើយកាលណាយើងនិយាយតែរឿងវាអត់ពិតណានិយាយទៅគេសួរ3 4ដងចាញ់មក4ដងអត់ចាញ់តែមួយទេហើយម្ល៉េះហើយគេអាចដឹងហើយគេមានវិធីគេបច្ចេកទេសគេខ្ពស់ណាស់យើងយើងមិនអាចទៅប្រឡូកប្រឡាក់ប្រឡែមប្រឡំបានអត់ទេហើយដល់ពេលអញ្ចឹងក៏យើងគេយកទោសយើង បានទៀតប៉ុន្តែកន្លែងមួយដែលត្រូវចាំថា កណាតែយើងផលើក្រោយគេលែងទុកចិត្តហើយធ្វើអីក៏ដោយតែយើង មាន ធ្លាប់មកជីផហ្នឹង គេត្រូវសួរយើងច្រើនដងណាស់ម្ល៉េះហើយយើងកុំផ ពីព្រោះអីរឿងដែលកើតឡើងពីព្រោះជួនកាលយើងនឹកថាហេមិនបាច់អីកុំមាត់អីតែដល់គេសួរទៅវាជាដេញដេញដេញតាមណាហើយគេសួរដល់កូនដល់អីអញ្ចឹងទៀតម្ល៉េះហើយកាលណាយើងទម្លាប់ផងអឺតិចស្អីដែលយើងនិយាយហ្នឹងយើងវាអត់មានភាពគេຕົកចិត្តណាម្ល៉េះហើយយើងពិបាកពិបាកទំនុកចិត្តកណា អូខេអញ្ចឹងនៅខាសិតនៅខាប្រាំតាយើងគេធ្វើប្រហែលថ្ងៃទៅបើគេធ្វើណាកម្មវិធីហ្នឹងអឺអូកណាផ្លិចបើនេះផ្ញើចាំដាក់ឲ្យដូចគុណដាក់នៅខាប្រមតាហ្នឹងគឺថាវិធីដែលគេធ្វើហ្នឹងមិនចាំបាច់តារឿងតើមានមនុស្សជួបជុំអីទេគេធ្វើបដា តសេខ្ញុំកណារៀបចំជាភាសាបកប្រែហ្នឹងផ្ញើដាក់ឲ្យគេ យកទៅទៅសេនៅលើបដាហើយគេចងនឹងផ្លូវ John Street ហ្នឹងមកជាហៀងអសរអង់គ្លេសទៅមកជាហៀងអសរខ្មែរទៅ គេដាក់ថាបំបត្តិភាពស្ងប់ស្ងាត់អឺត្រូវរាយការណ៍ពីអង្គើហ ংস ាអញ្ចឹងណាគេលើកទឹកចិត្តគឺថាកុំឲ្យសងំបើគេវាយហើយ យើងត្រូវមកនិយាយថាតើរកវិធីណាដើម្បីជួយបាន ដោះស្រាយគ្នាយ៉ាងម៉េចហើយគាត់ទៅ ឬធ្វើម៉េចហើយជួយបដៅគាត់ដើម្បីកុំឲ្យគាត់ហ៊ានធ្វើអីចឹងទៀតណាដៃគុណ អាហ្នឹងគេដាក់4ភាសាព្រោះនៅខាងម្ដុំពួកយើងនៅហ្នឹងវាសម្បូរចិនយួន ខ្មែរលាវអីចឹងគេដាក់4ភាសាហ្នឹងទៅ ហើយគេដាក់រហូតដល់ថ្ងៃទី30អាហ្នឹងមកចំណែកទៅហើយពួកខ្ញុំកណាជាមួយប៉ូលីសជាមួយអីហ្នឹងទៅតាមសាលាដើម្បីនិយាយប្រាប់ពីរឿងថានៅពេលដែលមនុស្សម្នាក់វាយមនុស្សម្នាក់ទៀតតើរឿងហេតុហ្នឹងគេត្រូវធ្វើរបៀបណាហើយឧទាហរណ៍ដូចថាបើម្នាក់ ស្រីម្នាក់ទៅប្តឹងថាឥឡូវហ្នឹងប្តីខ្ញុំធ្វើបាបបាយធ្វើបាបខ្ញុំខ្លាំងណាស់ស្អីស្អីចឹងគេត្រូវទៅកត់ហេតុសួរអីចឹងហើយហើយគេប្រាប់ពីសេវាណាដែលជួយបានអីចឹងទៅណាការអប់រំការជួយគ្រប់គ្រងនឹងគេមានវិធីណាខ្លះអីគេមានច្រើនណាស់ពួកអីយើងក៏មិនអាចមកនិយាយលម្អិតទេបើគាត់គេលើកទឹកចិត្តមនុស្សឲ្យនិយាយកុំឲ្យសងំស្ងៀមបើគេធ្វើបាបអឺឥឡូវអាត្មាចង់ឲ្យអ្នកស្រីជួយ ផ្ដល់អត្ថន័យនៃគុណសម្បត្តិនៃការមិន មានអំពើហិង្សាហើយនឹងគុណគុណវិបត្តិនៃអំពើហិង្សាមាន ភាពខុសគ្នាបានទទួលផលយ៉ាងម៉េចខ្លះចំពោះអានឹងខ្ញុំកណាអាចសំដៅទៅលើ ថាគ្រួសារពីរណាដៃគុណគ្រួសារមួយ ដែលប្រើតែអំពើហិង្សានឹងគឺថាកូននឹងអត់មានបញ្ញាទេកូននឹងគឺថាដឹងតែខ្លាចគេ រៀនអត់ប្រកែហើយគ្រួសារនឹងគឺថាជួបនឹងរឿងជូចត់រាល់ថ្ងៃព្រោះវាអត់មានការសុបាយអឺប្រពន្ធនឹងខ្លាចប្តីប្តីនឹងមួម៉ៅរហូតអញ្ចឹងទៅទៅធ្វើការហត់នឿយមកវិញអញ្ចឹងគាត់ពិបាកពីកន្លែងមកគាត់អើររឿងកូនអីអញ្ចឹងទៅហើយប្រពន្ធនឹងដល់ណាស់ណាពេកទៅវាអត់ចង់នៅប៉ុន្តែអាណិតកូនព្រោះខ្លាចថាវាបែកបាក់គ្នាអីអញ្ចឹងទៅហើយអឺរបៀបដូចថាអឺ ជីវិតនឹងវាវាអត់មានខ្លឹមសារវាអត់មានពន្លឺអីតតសោះហើយទាំងកូនទាំងចៅអីប្រឹងរកពូពូអីអឺប្តីនឹងគាត់ បាក់ចិត្តគាត់ទៅរកស្រាផឹកអីចឹងទៅដើម្បីរងាប់អារម្មណ៍អីព្រោះវាមានចប់ទាំងរងាប់អារម្មណ៍ដល់យើងទៅវារឿងហ្នឹងវាតគ្នាហើយប្រពន្ធហ្នឹងដល់មួម៉ៅអីជួនកាលមិនមែនវាយតទៅវិញធ្វើអីមកឥឡូវមើលកុំឲ្យអញកុំឲ្យអន់អញទៅក្លឹបលេងលបែងទៅចាញ់លបែងម្ល៉េះហើយប៉ណ្ណឹងគ្នាធ្វើអា អាបិទតែអត់អត់មានអំពើហិង្សាមែនបាទហិង្សាផ្លូវចិត្តនោះព្រោះយើងក្តៅក្រហាយណាបាទអាលុយអញធ្លាប់សំតាំងពីមុនតាំងប្រហែលមកថាប្រងទិញផ្ទះឬក៏ផ្ញើលុយទៅម៉ែនៅស្រុកខ្មែរឧទាហរណ៍ណាអាឥឡូវមិនមកវាយអញអញខឹងអញឈប់ផ្ញើលុយទៅឲ្យម៉ែឯងឃើញវាបច្ច័យគ្នាច្រើនណានេះគាត់ទៅខាតប្រហែលអ្នកអផែនការត្រូវទៅជួយគ្រួសារដូចគ្នាអត់មានលុយកាក់ចិញ្ចឹមជីវិតអីនៅនោះហ្នឹងពីពួកអីព្រោះតារឿងក្តៅក្រហាយហ្នឹងអា អាហ្នឹងផលវិបាកទៅលើកូនកូននឹងជួនកាលហើយឈឺឬក៏ដែលថាវាវារឿងហ្នឹងវាសំណាញ់ជូរចត់ហ្នឹងវាវា វាហុំពាត់ទៅហើយហើយបើនិយាយពីរឿងថាល្អដូចថាមនុស្សមិនមែនគួយតែល្អទាំងអស់ទេប៉ុន្តែគេមានទឹកចិត្តគិតថាទេបើយើងធ្វើអញ្ចឹងទៅរូបគេរូបយើងវាយទៅលើ គេគ្នាឈឺហ៎ តែបើយើងចេះគិតថាបើយើងអប់រំឲ្យស្រួលហើយហេតុអីបានជាអញ្ចឹងរឿងហ្នឹងវាអញ្ចឹងឬឧទាហរណ៍ថាបើវាយប្រពន្ធនឹងសួរថាហេតុអីបានចាំបាច់វាយខ្ញុំណាអឺបើសិនជាថាយើងនិយាយគ្នាបានតែមិនបានណាអាហ្នឹងគេហៅ communication ការសាកសួរចរចាគ្នាតំណាក់តំណងនិយាយគ្នាថាដេញខឹងហ្នឹងណា មួម៉ៅមកនឹងធាក់ចានធាក់ឆ្នាំងនឹងឥឡូវពួកយើងកុំយកនេះថារឿងខឹងគាត់ជេរអីហើយយើងទៅជេរតវិញរឿងនឹងវាអត់ស្ងប់ទេថាឥឡូវយើងបើថាព្រមឥឡូវបាត់ខឹងចាំនិយាយគ្នាដល់បើសស្រាក់ខឹងភាសាបាយអីហើយទៅឥឡូវយើងសួរថាឥឡូវដេញខឹងហ្នឹងមកពីនៅនឹងចវាយចេះររឿងអីច្រើនពេកថាអូចុះបើចវាយររឿងឲ្យមកវាយកូនវាយខ្ញុំហ្នឹងតើវាដោះស្រាយរួចអីអត់ ណាឲ្យគាត់គិតមើលរឿងហ្នឹងដូចបើយើងនិយាយស្រួលទៅគាត់ក៏យកមកគិតមើលដែរថាគេគេនិយាយហ្នឹងដូចសមដែរណាបើអញ្ចឹងយើងត្រូវមធ្យោបាយធ្វើម៉េចដើម្បីស្រួលតែបើប្រពន្ធហ្នឹងចេះគិតថាអូមិនបានទេតែគាត់មកគាត់មួម៉ៅតបប្រមល់បាយឲ្យឆ្អិនស្រាប់ទៅមិនអញ្ចឹងណាដាំបាយដាំទឹកផងព្រៀបទៅឲ្យកូនបើថាស្រួលស្រួលយើងមុជទឹកមួយអេស្អាតកុំឲ្យមកតែវាយំងឿកកាំងតាមតូចតាមធំអានឹងយើងដឹងដែររឿងអស់អញ្ចឹងអញ្ចឹងណាភាកច្រើន ធ្វើម៉េចដើម្បីឲ្យមានសុភមង្គលក្នុងគ្រួសារយើងនិយាយគ្នា ហើយបើថាយើងចេះនិយាយគ្នាហើយយើងចេះសម្រន់ការក្តៅក្រហាយមួម៉ៅតបប្រមល់ហ្នឹង វា មានកម្រិតខុសៗគ្នា តែ បើយើងបដ ாய் ឲ្យអាការមួម៉ៅក្តៅក្រហាយហ្នឹងឲ្យវាដឹកយើងបានហ្នឹងណាអាហ្នឹងគឺយើងអត់អាចធ្វើអីកើតទេ ជួយ ខ្លួនឯងអត់បានទេអាអ្នកចាំជួយយើងដូចខ្ញុំកណាអ្នកធ្វើការស្អីស្អីអញ្ចឹង ជួយបានតោះតែយើងនឹងមករកគេជួយ តែបើសិនជាយើងមិនទៅរកគេជួយអ្នកណាក៏គេដឹងរឿងយើងអញ្ចឹងមិនថាកណាបាក់យើងត្រូវរកដូចថាយើងវាអស់កណិតគិតអីមិនចាញ់យើងអាចពិភាក្សាអញ្ចឹងបានដល់មកខ្ញុំកណាបានជួយ បានច្រើន គ្រួសារដែរពីរឿងថាយើងត្រូវមានសក្តីក្លាហានសួរគាត់វិញលេងវាយដំខ្ញុំនឹងវាយ៉ាងម៉េចហើយខ្ញុំតែកុំនេះតវាយខ្ញុំទៀតខ្ញុំប្តឹងប៉ូលីសយើងនិយាយអញ្ចឹងណាពីព្រោះអីឲ្យគាត់នឹកឃើញដែរ ណាយើងយើងរកវិធីស្រួលទៅតាមហ្នឹងទៅតែបើថាគាត់ស្ដាប់មិនបានអាហ្នឹងគាត់ត្រូវតាមនេះដើម្បីឲ្យជួបរឿងពុកប្តីនឹងភាកច្រើនគាត់ក៏មិនសូវដឹងច្បាប់គេដែរហើយពេលខ្លះទៅក៏មកបន្លាចអញណាប៉ុន្តែ ដល់ទៅពេលគេហៅធ្វើមែនតែនទៅគាត់ដឹងខ្លួនដែរយើងក៏និយាយពយលបដៅអីចឹងប៉ុន្តែឥឡូវហ្នឹងអត់អត់និយាយទៅទេកើតទេតែមានការអីគេហៅឡើងខតណាហើយឡើងខតហ្នឹងបានន័យថាយើងត្រូវទៅជួបមុខ គេហៅឡើងសាលាក្តីណាសាលាក្តីនោះទៅជួបតឡាការដល់តឡាការគេនិយាយគេអត់និយាយទៅទេគាត់នេះសក្តាស្នាមទាំងអស់ម្ល៉េះហើយយើងត្រូវចុះដូចយើងលក្ខខណ្ឌអញ្ចឹងណាទទួលគេប្រកបថាត្រូវទៅទៅជួបអ្នកអរិញ counseling នឹងមួយអាទិត្យម្ដង ណាហើយអត់ឲ្យផឹកស្រាទេក្នុងរយៈពេលខឹកនឹងពីដណ្ដប់ម៉ោងអត់ឲ្យមកក្បែរបើថាផឹកហើយអត់ឲ្យមកទេហេះទៅរកកន្លែងមិត្តភ័ក្ដិឬក៏ទៅជួលអូតែលអីដេកទៅពីដណ្ដប់ម៉ោងគេមានកបិតអញ្ចឹង កំណត់អញ្ចឹងមានកម្រិតអញ្ចឹងឯងហើយបើថាខឹងហើយក្នុងប៉ុន្តែក្នុងចន្លោះពេលហ្នឹងគេមានហាមជួនកាលដល់ពេលដែលវាទប់ខ្លួនអត់បានអញ្ចឹងគេឲ្យមកក្បែរ200ម៉ែត្រអីនោះច្បាប់គេមានច្រើនក្នុងការការពារមនុស្សហ្នឹងហើយបើថាយើងនៅទប់មិនបានគេចាប់ឃុំចាប់ឃុំទៅហើយបើថាឥឡូវហ្នឹងគេថាឥឡូវស៊ីសងនិយាយគ្នាទៅ គេបកលផ្ដល់ឱកាសឲ្យយើងនិយាយយល់គ្នា តែបើថានៅ ទៅវាយអញ្ចឹងទៀតអ្នកហ្នឹង ទៅលើកទី2នៅមាននឹងទៀតឡើងតឡាការទៀតអានឹងគេឃុំហើយគេឃុំហើយគេដាក់មជីអក្រិតហើយព្រោះលើកទី1គេអត់ទាន់ដាក់អីគេឲ្យឱកាសអញ្ចឹងណាអញ្ចឹងបានកណាចាំគូសបញ្ជាក់កន្លែងហ្នឹងដែរព្រោះអ្នកខ្លះប្រពន្ធអីថាអូយកុំទៅនិយាយតឡើងតឡាការហ្នឹងខ្លាចចូលមជីអក្រិតអីអីបើយើងចេះដឹងខ្លួនថាអាធ្វើហ្នឹង អត់ត្រឹមត្រូវទេតែនេះគេសួរហ៎ គេច្បាស់លាស់របស់គេអញ្ចឹងតើអញ្ចឹងអ្នកឯងធ្វើអញ្ចឹងយល់ថាខ្លួនឯងនឹងធ្វើត្រូវហើយដែលទៅវាយគេរហូតដល់មានស្លាកស្នាមចេញឈាមចេញអីអូខុសហើយខ្ញុំសុំទោសអីអញ្ចឹងអាយើងសុំទោសនឹងសុំទោសត្រឹមត្រូវអានៅមុខតឡាការណាមិនមែនសុំទោសជាមួយមុខមិត្តភ័ក្តិបងប្អូនទេគឺតឡាការហើយតើតលើកក្រោយនោះទៅចាញ់ម្ដងទៀតហ្នឹងគេហៅ bridge នៅការបំពេញហ្នឹងណាព្រោះយើងនិយាយសន្យាហើយយើងត្រឡប់ទៅលិនអញ្ចឹងណាដូច្នេះគេឃុំហើយដល់លើកអានេះជាប់ក្នុង blacklist ចូលក្នុងមជ្ឈិអក្រិតអាចចូលមជ្ឈិអក្រិតហ្នឹងណាវាពិបាកទៀតណាពិបាកត្រង់ថាទី1រកការធ្វើទី2ចាញ់ទៅប្រទេសធំធំអត់បាន ទេឧទាហរណ៍ថាចង់ទៅលេងអាមេរិកចង់ទៅលេងកាណាដាស្រុកណាដែលគេទឹមជន់ជឿនលឿនគេអត់ចូលចិត្តរឿងហ្នឹងតែយើងមានមជ្ឈីហ្នឹងគឺថា មាន ចូលទៅដល់អាកន្លែង airport border security ហ្នឹងយើងមានឃើញឡើងផ្លាកយើងហើយហ្នឹងហើយ មកហើយយើងត្រូវដឹងខ្លួនថាធ្វើយ៉ាងណាក៏ដោយពីព្រោះនៅស្រុកដែលគេប្រកាន់ច្បាប់មើងម៉ាត់ហ្នឹងគឺគេធ្វើផាត់តាំងពីអញ្ចឹងទៅហើយគេបណ្ដៅអញ្ចឹងដូចកណាមាន ភេរៈប្រាប់ថាកុំយល់ថានឹងជាការលេងសើចតែកណាដល់រឿងដល់ថ្នាក់គេប្តឹងហើយទៅម្ដងជាពីរដងហើយយើង ចូលមកជាអក្រិតហើយពិបាកហើយយើងចង់ដូចថា ធ្វើអីអញ្ចឹងយើងមានស្នាមណាជាពិសេសអ្នកដែលទៅធ្វើការចង់ទៅធ្វើជា security កន្លែងដែលគេប្រើអំណាចប្រើអីមានកាន់កំភ្លើងអីហ្នឹងគឺគេអត់ឲ្យយើងទៅហ្មងគេបិទអត់ឲ្យយើង ទៅព្រោះគេខ្លាចយើងទុកចិត្តមិនបានណាយើងមានស្នាមរឿងក្តៅកាហាយក្រេវក្រោតអីអញ្ចឹងណាអាអូខេអឺអញ្ចឹងបានន័យថា ផលវិបាកហ្នឹងវាផ្ដល់នៅផលអវិជ្ជមាន ដល់សង្គមគ្រួសារមិនត្រឹមតែ សង្គមគ្រួសារយើងទេវាផលសង្គមធំទាំងមូលតែម្ដងណាបើបើយើងនិយាយអំពីការចំណាយទៅលើផ្នែកខាងអំពើហ ংস ាហ្នឹងក្នុងមួយឆ្នាំឆ្នាំហ្នឹងវាมันអាចដឹងទៅដំណ័យបានប្រាក់លៀនណាដំណ័យមាន កណាគ្រាន់តែมันមានកណ្ដាស់នៅទល់មុខហ្នឹងព្រោះខ្ញុំកណាដូចថាมันចង់លំអិតដល់ប៉ុណ្្នឹងពេកទេប៉ុន្តែបើកណាចាំវា20ទៅ30លាន មិនមែនតិចតួចទេណាលុយហ្នឹងណាលើខាងហ្នឹងចំណាយទៅលើខាងហ្នឹងឬក៏ច្រើន ជាងនឹង ផងក៏មិនក៏ថាបានដែរពីព្រោះកណាអត់តាមកជាប់គាត់ណាដឹងថាវាប្រាក់លៀនមិនបានថាអញ្ចឹងគ្រាន់តែចូលទៅមន្ទីរពេទ្យនៅស្រុកនេះអាចូលទៅកន្លែងដូចថានេះហ្នឹងមកកតុបមួយមួយថ្ងៃជាង1000 Medicare មែនប៉ុនរត់អ្នកចាញ់លុយណាមិនមែនយើងចិត្តតែឃើញហើយស្អីទៅទេស្អីទៅទេមិនមែនទេព្រោះលុយហ្នឹងគេពវល់ចុះពវល់ឡើងអញ្ចឹងឯង ខាងផ្នែកអញ្ចឹងទៅដូច្នេះរដ្ឋត្រូវគេហៅថាអឺស្អីចេះព្រោះរដ្ឋនឹងមាន មាននីតិធំក្នុងការការពារពលរដ្ឋគេមិនអោយជួបរឿងអក្រិតកម្មដូច្នេះបើសិន ជាពលរដ្ឋគេមានរឿងជួបរឿងអក្រិតកម្មរដ្ឋជាអ្នកចេញមុខចាយជួយដូចថាទៅពេទ្យអាមេរិកហ្នឹងហើយនឹងជួយយើងគេអត់យកលុយរួចឧទាហរណ៍ថាអឺអ្នកនឹងធានាគ្រួសារ ចង់យកមកអីអញ្ចឹងណា ហើយបើយើងមានមជីហ្នឹងគឺថាអត់បានទេអានឹង គេនឹងហៅសួរណាមិនបានយើងធ្វើអីចឹងចឹងហ្នឹងយើងចូលក្នុងមជ្ឈក្រិតហ្នឹងយើងពិបាកហើយរឿងกระดาษស្នាមក្នុងការធ្វើស្អីស្អីវាពាក់ព័ន្ធទៅរឿងច្រើនទៅមុខទៀតម្ល៉េះហើយបើយកល្អគឺថាត្រូវតែដឹងខ្លួនថាច្បាប់ស្រុកគេ ធ្ងន់ធ្ងរណាស់អារឿងបកកើតរឿងហិង្សារហូតដល់មានក្នុងមជ្ឈក្រិតហ្នឹងគឺធ្ងន់ហើយអឺចំណាយប្រកាសដូចថា យើងនិយាយថាបើលំពោះធ្ងន់ដេកពេទ្យដេកពេទ្យនៅណេះមួយថ្ងៃបើគិតទៅគ្រាន់តែកតុបទេគេអត់ទាន់និយាយពួកគេគិតដាច់ឡៃទាំងអស់ណាកតុបដែលគេដាក់ក្រែឲ្យយើងនៅជាមួយគ្នានឹងកតុបមួយជាសម្រាប់ថាមិនមែនឯកជនទេណាជាជាសាធារណៈហ្នឹងកតុបមួយគេចែកជា4នឹងដៃគុណធ្លាប់មុនឃើញនៅ ពេទ្យយ៉ាងម៉េចព្រោះដូចថា វាជា ទូទៅជាមធ្យមមនុស្សក្នុងកតុប4នាក់អញ្ចឹងណាក្រែមួយហ្នឹងជាង1000ណា កន្លែងគេចាត់ចែងដើម្បីរៀបចំក្នុងមួយថ្ងៃសម្អាតស្អីស្អីហោហែថ្លៃពេទ្យដុកទ័រហ្នឹងគេគិតផ្សេងណាថ្លៃ nurse ដើម្បីថែហ្នឹងគេគិតផ្សេងហើយនៅឆ្នាំដូចគុណឆ្នាំហ្នឹងមិនដឹងឆ្នាំផ្សះឬក៏ឆ្នាំស្អីខ្លះដូចគេគេសិតតែកំណត់គេអញ្ចឹងហើយគេទូទាត់ហើយម្ល៉េះហើយ គឺថាអារឿងអស់អញ្ចឹងអញ្ចឹងគេថាហេមិនក៏ច្រើនដល់3 4លាន20លានអីអញ្ចឹងចេះផោមិនមែនផោទេពីព្រោះស្អីក៏ដោយគេកត់ណាហើយកុំឲ្យមាន កណិតថាអឺនេះគេមានលុយឲ្យយើងគេចាយលុយយើង គេដឹងទាំងអស់ហ៎តិគុណអ្នកដែលថាមកមិននៅហើយយើងទៅសុំលុយសុំអីគេដឹងណា គេចាយយើងទៅលើយើងហ្នឹងតាំងពីឆ្នាំប៉ណេះប៉ណេះមកគេចាយប្រមាណដងហើយយើងហ្នឹងពលយើងចេះធ្លាប់នៅស្រុកយើងមកជីមួយមិនដឹងនៅណាទៅពីទៅពីនៅអត់ទេណាគេអត់ស៊ីសណោកទេរឿងយើងចូលទៅក្រសួងមួយក្រសួងមួយដូចថាឈ្មោះអ្នកហ្នឹងគេធ្លាប់ឲ្យលុយចំហ្នឹងតាំងពីប្រហែលឆ្នាំមកចាយអស់ប្រហែលពេលឈឺអស់ប្រហែលទៅកន្លែងណាធ្វើអីខ្លះគេមានទាំងអស់ហឹម អត់អត់មានខ្វះទេ ហើយគេយកមកព្រៀតអញ្ចឹងទៅបានគេមើលក្នុងឆ្នាំនេះមនុស្សនឹងម្ដុំ Fairfield នឹងឈឺប្រមាណអ្នកអ្នកជំងឺនឹងអ្នកណាជំងឺ cancer អ្នកណាជំងឺដោយសារគ្រោះថ្នាក់ចរាចរណ៍អ្នកណាឈឺដោយគេវាយស្លាប់អីគេចែកគ្នាដាច់ស្រឡះអញ្ចឹងហើយរដ្ឋនឹងត្រូវចាញ់លុយប្រមាណដើម្បីជួយពួកអ្នកដែលមានអំពើហិង្សាហ្នឹងគេមានច្បាស់របស់គេអញ្ចឹងណាដៃគុណហើយខាងប៉ូលីសគេទទួលអញ្ចឹងតើក្នុងមួយខែ អ្នកដែលប្តឹងរឿងហឹង្សាដែលទៅប៉ូលីសហៅទៅគេវាយគេអីហ្នឹងមានមនុស្សប្រហែលអ្នកគេដឹងទៀតនៅកន្លែងណា ពួកគេមាន address មានអីទាំងអស់អញ្ចឹងទៅអញ្ចឹងហើយបានគេដឹងថាអាអ្នកនឹងហៅលើកទី1អ្នកនឹងហៅលើកទី2ទី3គេដឹងទាំងអស់ពោះមកជីគេឥឡូវកណានិយាយទូលមួយទៀតឲ្យឲ្យឲ្យយល់ឲ្យច្បាស់គេហៅថាអាដេងការដាក់លេខឡានណាដើម្បីឲ្យយល់ពីរឿងថាដេងគេមានកំណត់របស់គេហ្នឹងគឺថា កណ្ដាឃើញភ្នែកពីព្រោះអីនៅក្នុងឡានប៉ូលីសគេមួយមួយគេមានអាកុំព្យូទ័រគេហ្នឹងណាហើយលេខឡាននៅស្រុកនេះយើងមិនត្រូវចុះមកជីហ៎តាមកជីឡាននៅពេលដែលចុះគឺថាមួយឆ្នាំម្ដងយើងមិនត្រូវបង់ថ្លៃផ្លូវយើងត្រូវបង់អា insurance ការពារក្រែងលុយយើងទៅបុកប៉ះទៅកិច្ចគេគេហៅថា green slip អាហ្នឹងអ្នកណាក៏ត្រូវបង់ដែរអា green slip ហ្នឹងតើកាលណាយើងអត់បង់គេអត់ឲ្យយើងចុះមកជីឡានទេមិនចឹងទេដៃគុណណាបាទបាទ ពួកម៉ាក់ខ្ញុំកណាហ្នឹងម្សិលមិញហ្នឹងប្តីគាត់ហ្នឹងវាផ្លេចគាត់បងអា green slip ហើយប៉ុន្តែក៏វាផ្លេចចុចអានៅយើងបងតាមអា electronic តាម computer នោះវិញយើងដាក់លេខកាតដាក់អីគ្រប់គ្រាន់ហើយប៉ុន្តែយើងអត់បានចុចអា pay នេះព្រោះមានយើងអ្នកដែលគុណយល់ហើយធ្លាប់ប្រើយល់យល់អញ្ចឹងទៅចេះនឹកថាអញបងរួចហើយព្រោះវាអត់ទាន់បានបង ដល់ពេលជូនប្រពន្ធមកធ្វើការស្រាប់តែប៉លិសហៅប៉លិសហៅទៅអត់ដឹងខ្លួនថាខ្លួនឯងធ្វើខុសអីណាតាំងគេសួរតែគេសួរទៅខ្ញុំគេឲ្យផ្លុំមុនដំបូងក្រោយនេះហ่ะគេអត់តន់ឲ្យយើងជ្រួលទេគេថាអញ្ចឹងផ្លុំពេញប៉អត់ពីដើម ពេញប៉បាទនេះមិនមែនទេប្រដាប់គេផ្លុំដើម្បីស្ទង់មើលកម្លាំងកម្រិតស្រាក្នុងឈាមណាគឺគាត់មានផឹកណា គេអត់ទាំងផ្លុំផងឥឡូវគេឲ្យយើងរាប់គេគ្រាន់ដាក់ក្បែរ មាត់យើងទៅគេឲ្យយើងរាប់មួយមួយរហូតដល់10អញ្ចឹងណាដល់មើលទៅវាអវិជ្ជមានអត់មានអីទេគេសួរថាហើយមានដឹងខ្លួនថាមានធ្វើអីខុសទេតែទេខ្ញុំអត់ដឹងទេបានគេប្រាប់ថានេះឡានឯងហ្នឹងចប់កំណត់អឺបងថ្លៃផ្លូវ10ថ្ងៃណាហីអត់ដឹងខ្លួនណាហើយដល់រួចទៅគេថាឥឡូវហ្នឹងអឺកុំទៅណាទៀតគឺថាតម្រង់ទៅអាកន្លែងបងនឹងតម្រង់ទៅបើអត់ បើមិនអាចចេះបងតាមអនឡាញណាណារៀបចំធ្វើឲ្យហើយទៅគេអនុញ្ញាតឲ្យតែមួយពេលនឹងទៀតទេអត់មានឲ្យបើកទៅឆ្វេងឆ្វាយណាទៀតទេ ដល់ម្នាក់ហ្នឹងមកដល់កន្លែងធ្វើការទៅសួរចវាយថាអូគេហៅប្តីខ្ញុំពូឡានឈ្មោះប្តីគាត់ថាអូណែអាហ្នឹងគេត្រូវផា706ដុល្លារ 706ដុល្លារហើយគេដឹងទៀតដល់រួចទៅបានគេហៅទៅមើលបង្ហាញថាអាឡាន បើកកាត់ដែលប៉ូលីសបើកតាមផ្លូវហ្នឹងអាឡានណាដែលមានមជីត្រឹមត្រូវហ្នឹងអត់មានទេអាឡានណាដែលអត់មានមជីដែលថាហួសថ្ងៃហ្នឹងអាភ្លើងក្រហមគេចេញមកដូចគេមានសញ្ញាលោតចេញភ្លាមហ្មងហើយម្ល៉េះហើយកុំថាដល់ត្រឹម1000 10000 ឡានរាប់លានក៏គេនៅតែមើលឃើញឥឡូវហ្នឹងគេដាក់អាកាមេរ៉ានៅតាមថ្នល់តាម shopping អីធំធំហ្នឹងគេហៅថា face recognition នៅតាម airport អីហ្នឹងណាគេមើលមុខស្គាល់ទៅទៀតអញ្ចឹងមិនថាវិទ្យាសាស្ត្រគេជឿនលឿនណាយើងយើងអញ្ចឹងបានគេចាប់មនុស្សបានមនុស្សធ្វើខូចអីគេចាប់បានណាយើងយើងនៅកន្លែងមួយដែលជាកន្លែងនេះគុំយើងគុំមើលស្រាលគ្រាន់តែយូរហិញឆាប់ទេគេរកឃើញជួនកាល30ឆ្នាំគេនៅរកឃើញណា ហើយករណីកើតឡើងអត់មានបោះចោលទេណាគឺថានៅធ្វើតតដោះស្រាយចឹងបើថារអត់តន់ឃើញចេះຕົកចឹងទៅគេចេះមើលព្រោះវាស្រាវជ្រាវវាវិលដូចយើងសក់កដាញ់ឬក៏សឡកពឹសចឹងណាជួនកាលចាប់អាមួយនឹងចឹងដល់រួចទៅរកអីអត់ឃើញទុកវាម្ដុំចឹងស្រាប់ដល់ប្រហែល3 4ខែក្រោយមកទៅចាប់អានោះបានទៀតអូអានោះវាតាក់តងជាមួយអានោះចឹងហើយវាបណ្ដាញគ្នាចឹងទៅបើកណាខនចង់យកឧទាហរណ៍នោះបង្ហាញថាអារឿងគេដូចថាមិន សួរឆ្ងល់មិនក៏វា ដឹងហ្នឹងអាពួកវាដឹងហ្នឹងពីព្រោះគេមាន បច្ចេកទេសគេវិទ្យាសាស្ត្រគេវាជឿនលឿនគេមើលមុខមនុស្សគេស្គាល់អួចឥឡូវហ្នឹងគេអាកយ៉ៅដៃដែលគេយកស្អីស្អីហ្នឹងគឺថាគ្រាន់តែគេផ្ដិតទៅរហ្នឹងគេឃើញហើយគេដឹងហើយព្រោះត្រូវដឹងថាកយ៉ៅដៃក្នុងមនុស្សមួយលានអ្នកខុសគ្នាទាំងអស់អត់ដូចគ្នាទេ មនុស្សមួយលានកយ៉ៅដៃមួយលានវាមានលៀងហើយម៉ាស៊ីនវារម្លោះហើយវាមិនមែនដូចភ្នែកយើងមើលទេវាដឹងទាំងអស់ចូលឃើញទាំងអស់ ចឹងមិនថាមិនមែនរឿងបន្លាចមិនមែនរឿងអីទេយើងនិយាយឲ្យយល់ហេតុផលណាគ្រាន់ថាយើងយើងនិយាយថា យើង ធ្វើខុសច្បាប់ស្រុកទេសគេ យើងត្រូវជួបនឹងហេតុការណ៍ដែលធ្វើឲ្យលំបាកទៅថ្ងៃមុខកុំឲ្យគិតងាយអញ្ចឹងបានន័យថាអង្គើហឹងសាហ្នឹងមិនមិនប្រកាសថានៅប្រទេសជឿនលឿនអត់មានទេគឺថាអូទេមានដូចគ្នាដេគុណប្រកាសថាមួយតិចដូចច្រើន រឿងរឿងច្រើនក៏មិនខុសគ្នាដែរប៉ុន្តែគ្រាន់ថាស្រុកនេះកាលណាមានកើតហេតុគេដោះស្រាយមិនដូចស្រុកយើងឬស្រុកក្រដែលថា គេពុកអលួយឬក៏ធ្វើការតពីតពីហ្នឹងវាគ្មានវិន័យអីត្រឹមត្រូវអត់គ្រប់ច្បាប់ត្រឹមត្រូវហ្នឹងអាហ្នឹងរត់ឃើញទេព្រោះមានបាក់ពួកមានអីណានៅនេះទេ ចំនួនអត់សូវខុសគ្នាទេ ពីព្រោះដូចកណាមទូលអញ្ចឹងគឺថាអារឿងមនុស្សខឹងមនុស្សគឺកម្រិត នៃចិត្តមនុស្សក្នុងការ អំពើប្រព្រឹត្តអំពើអកប្បកិរិយារបស់មនុស្សដូច្នេះយើងក៏នៅតែជាមនុស្សយើងមិនមែនព្រះទេមិនមែនថាប្រទេសជឿនលឿនអត់ចេះខឹងណាអាប្រទេសជឿនលឿនហ្នឹងវាចិត្តអាងលយអញរកអីឃើញប៉កែអញអ្នកប៉កែអាហ្នឹងឯងវាឡើងអាទិដ្ឋិហ្នឹងវាខ្ពស់ហ្នឹងណាដេគុណហើយកាលណាទិដ្ឋិយើងវាឡើងទៅវាភ្លេចគិតថាអូអញក៏ងាប់ឯងមានថ្ងៃមួយងាប់ឯងអ្នកដែលធ្វើអាក្រក់ហ្នឹងចិត្តតែភ្លេចខ្លួនថាសេចក្តីស្លាប់វាមានដូចគ្នាណា ហើយចិត្តតែឃើញថាវាយគេបានសុបាយចាស់អញមានកម្លាំងណាពួកអញធ្វើឲ្យគេគេខ្លាចអញណាតែវាភ្លេចគិតថាថ្ងៃមួយនៅពេលដែលយើងអស់អំណាចនេះគេធ្វើបាបយើងវិញណាដូចយើងថាគឺយើងវាមានពីកម្មពីអញ្ចឹងណាខ្មែរយើងនិយាយសម្រាប់ថាកម្មពីឥឡូវសំបីតពួកសនោះក៏ចេះជឿកម្មពីដែរព្រោះកណាយើងធ្វើប្រភេទអាក្រក់ យើងគង់តែឃើញអាអាក្រក់ហ្នឹងត្រឡប់មកយើងវិញក្នុងថ្ងៃណាមួយហើយប៉ុន្តែគ្រាន់ថាដែលជាការល្អសម្រាប់សុខគេជឿនលឿនគេមានវិធីទប់ស្កាត់គេមានវិធីស្រាវជ្រាវដើម្បីបន្ថយនៅអំពើហ្នឹងដោយគេប្រើច្បាប់គេហ្នឹងច្បាប់គេមើងម៉ាត់មុតមមអញ្ចឹងអមថាបវៃគ្នាហើយអញ្ចឹងគេហាមមកដោយប្តីនឹងចូលទេហេក្នុងរយៈ24ម៉ោងឬ48ម៉ោងឬក៏មួយអាទិត្យទៅតាមឬក៏ដល់បើថាធ្ងន់ដល់គាត់នឹងនិយាយអត់ស្ដាប់អីអញ្ចឹង គេយកប្រពន្ធហើយកូនហ្នឹងយកទៅដាក់កន្លែងជំរកស្ត្រីអញ្ចឹងណាទៅតាមរឿងរ៉ាវទោសកើតឡើងឬក៏ថាបើគាត់ហ្នឹងអេគាត់ដឹងខ្លួនខុសហើយគាត់ថាមកតាពេគាត់ផឹកស្រាគឺគាត់កាចណាតែតឡាការចេញបញ្ជាមកថាអត់ទេបិណ្ឌឯងផឹកស្រាក្នុង2ដល់10ម៉ោងគឺអត់ឲ្យចូលផ្ទះគឺច្បាស់អញ្ចឹងហ្មងហួយអត់មកតែមានរឿងអីប៉ូលីសទៅឃើញគេសួរផឹកពីកាលចុះគេដឹងណានៅកន្លែងណាម៉ោងប្រហែលហើយដល់រួចទៅគេមើលគេថាអញ្ចឹងអត់គ្រប់ពី10ម៉ោងឆាប់មកផ្ទះអាហ្នឹងខុសហ្នឹង គេឆាតគេគេយកទោសណាទៅគេផាកអញ្ចឹងទៅជួនកាល800ជួនកាល1000ជាងអីអាហ្នឹងចាប់ផ្ដើមដំបូង គេធ្វើឲ្យយើងនិយាយថាកុំឲ្យប្រហើនណាបន្ថយតិចយើងនឹងបន្តិចទៅតែបើក្នុងថាមួយសន្ទុះតាំងមានរឿងអញ្ចឹងទៀតណាវាឡើង2 3ដងទៅអាហ្នឹងគេកាន់តែធ្ងន់ណាគេខំ2ថ្ងៃ3ថ្ងៃអីចឹងណាហើយអារឿងទៅគុកគេហ្នឹងតាណាគាត់ទៅទូលថា អាពួកវាមានធំធំសះផ្សេងផ្សេងគ្នានឹងវាវាយធ្វើបាបមានណាអង្គុយគេត្រួតមើលយើងបានរហូតទេវាវាយវាមិនមែនវាយឲ្យឃើញកណ្ដាលវាទេប៉ុន្តែអាអ្នក ទៅនឹងក៏មិនសំណុកដែររឿងទៅចូលគុកក្នុងគុកក្នុងអីហ្នឹងមិនស្រួលទេគេគោរពមែនសិទ្ធិណាគេការពារមែនប៉ុន្តែអ្នកណាអង្គុយការពាររហូតនោះដៃគុណអញ្ចឹងបានថាបើយើងដូចថាជិះវៀងបានយើងជិះទៅកុំឲ្យចូលកន្លែងអញ្ចឹងអញ្ចឹងអានឹងវាពិបាកណាស់ វាអត់សំណុកទេហើយយើងចេញមកហ្នឹងកូនក៏លែងគោរពកូនក៏ស្អប់ហើយឯកូនណាគ្រួសារទៅនិយាយជាមួយគេអ្នកខ្លះគេដើរចេញយើងយើងជួចចត់យ៉ាងម៉េចនៅពេលយើងធ្វើជាមនុស្សម្នាក់ហើយតាំងយើងមកវិញទៅវាគ្មានមិត្តគ្មានភ័ក្រពីព្រោះគេថា មនុស្សអីបើនិយាយគ្នាស្ដាប់មិនបានដឹងតែពីជេរដឹងពីអាក្រក់អីអញ្ចឹងទៅគេលែងដើរចិត្តណានៅពេលមួយដែលយើងឯកកោតតែឯងហ្នឹងក៏មិនស្រួលទេណាតា ដូច្នេះចុងក្រោយក៏សូមធ្វើជាអនុសាសន៍បូសហ្នឹងតើយើងអាចអំពាវនាវឲ្យប្រជាពលរដ្ឋយើងមិនថាប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលីទូទាំងពិភពលោកព្រោះយើង ផ្សាយទូទៅណាថាអាចឲ្យផលវិបាកនិងផលផលជាគុណសម្បត្តិហ្នឹងវាបាន ផលយ៉ាងណាយ៉ាងណា ដើម្បីធ្វើយ៉ាងណា ជាអំពើហិង្សាដោយវិធីណា ចាញោមកណាអឺខ្ញុំកណាចង់ណែនាំកន្លែងមួយដែលយើងធ្លាប់មើលឃើញក្នុងនាមជាអ្នកមានពិសោធន៍ក្នុងការងារផ្នែកសង្គមហ្នឹងគឺថារឿងរៀនដាក់ចិត្តដូចពពុតហើយនឹងដូចគុណនឹងបដៅទៅតាមនឹងទៅណាពីព្រោះអីរឿងសំខាន់អារឿងចិត្តហ្នឹងកុំបដៅចិត្តហ្នឹងណារឿងហ្នឹងដូចកណាពិភាក្សាមួយដូចគុណមុនហ្នឹងគឺថាអារឿងដាក់ចិត្តហ្នឹងអត់ពិបាកទេណាដូចគុណអា អានឹងអារឿងប្រតិបត្តិហ្នឹងណាវាអត់ប្របាក់ទេដូចគេស្អីគេចែងមកតាមច្បាប់អីហ្នឹងហោហែហ្នឹងអត់មានបាក់ទេ នៅពេលណាមួយដែលយើងទទួលយល់ព្រមថារឿងហ្នឹងជាការត្រឹមត្រូវក្នុងការប្រព្រឹត្តតែ ដែលយើងមិនព្រមនេះយើងនៅតែប្រឆាំងតវ៉ាមិនព្រមជឿគេដូចថាធ្វើអញ្ចឹងខុសហើយអីចឹងគេហាមថាមិនអោយធ្វើនៅតែធ្វើអីអញ្ចឹងអាហ្នឹងឯងដែលព្រោះយើងអត់បដូរអិរិយាបថយើងយើងអត់ព្រមតាម គាល់ណាយើងអត់ទទួលស្គាល់ថាអំពើហ្នឹងគឺជាខុសហើយផ្លឹងផ្លូវច្បាប់ក្តីផ្លូវលោកផ្លូវធម៌អីចឹងទៅណា ក្នុងការវាយដំឲ្យគេឈឺចាប់ដោយសារខ្លួនយើងនឹងអានឹងមកពីយើង នៅតែយល់ថាទេអញជាសិទ្ធិប្តីអញសិទ្ធិឪអញមានសិទ្ធិវាយវាចឹងណាព្រោះយើងអត់ព្រមដោយើងអត់ព្រមទទួល ថាគេក៏មានសិទ្ធិដែរថាគេ អាចជ្រើសរើសក្នុងស្អីដែលគេចង់បានគ្រាន់ថាយើងនិយាយគ្នាទៅរឿងសំខាន់ឲ្យយើងចេះ ពួកយើងពិបាកណាមនុស្សយើងក្នុងសង្គមមួយមួយមិនមែនថានៅស្រុកយើងទេនៅគ្រប់កន្លែងទាំងអស់នៅស្រុកនេះក៏ដោយក៏មានដែរបញ្ហាកើតឡើងហ្នឹងព្រោះយើងអត់ចេះអត់ចេះនិយាយគ្នា យើងនិយាយបានតែរឿងខឹងណាយើងអត់ចេះរកវិធីអីដើម្បីបន្ថយកំហឹងហ្នឹងពីព្រោះអីអត់មិនគេជួយឲ្យគំនិតយើងគេប្រាប់ឧទាហរណ៍ថាកាលណាបើពេលខឹងខ្លាំងអញ្ចឹងគេឲ្យយើងរៀនរាប់ពី1ដល់100ពេលដែលយើងផ្ចង់ចិត្ត ពេលយើងខឹងអញ្ចឹងយើងអត់គិតឃើញអីក្រៅតែពីរឿងនឹងដែលកើតឡើងយើងខឹងដែរដូច្នេះដើម្បីបំបែកអារម្មណ៍ហ្នឹងគេថាដើរចាញ់ទៅហើយរាប់ពី1ដល់100ប៉ុន្តែរាប់1មិន1 2 3 4 5 6 7 8 9 10មិនអញ្ចឹងទេគេឲ្យរាប់1 1ហើយឲ្យយើងដើរចាញ់ទៅហើយអើដកដង្ហើមឲ្យវែងវែងពេលដែលរាប់ហ្នឹងឲ្យយើងដកដង្ហើមចាញ់ចូលដោយដេគុណប្រហាត់រឿងគេធ្វើធរណាដេគុណសមាធិហ៎កណាប៉ុន្តែគ្រាន់ថាវារឿងតន់ហន់រឿងសមាធិភ្លាមភ្លាមដែលយើងអាចធ្វើជាអឺ ទីថាដោះស្រាយមិនពេចភ្លាមហ្នឹងពីព្រោះដើម្បីបង្វែរអារម្មណ៍យើង ពីការក្តៅក្រហាយពីការមួម៉ៅនឹងចេញណា ហើយបើថាត្រូវការចាំបាច់យើងដើរចេញទៅក្រៅទៅបើកឡានទៅណាមួយផ្លែតទៅណាទៅនឹកចឹងទៅឬក៏ទៅមើលសភៅមើលទូទស្សន៍អីចឹងទៅហើយបើថាយើងនិយាយគ្នាបានបានធូរហើយអស់នេះហើយចាំយើងញោមមកពិភាក្សាវិញដោះស្រាយដោះស្រាយគ្នាវិញទៅ ហើយយើងរកស្អីដើម្បីនេះថាយើងដើរបើខាងយើងវាស្ដាំជ្រុលខាងមកខាងទៀតវាឆ្វេងជ្រុលយើងរកផ្លូវមកកណ្ដាលមកកុំឲ្យឆ្វេងពេកកុំឲ្យស្ដាំពេកយើង ស្ដាប់គ្នាបានយើងទីមួយបើយើងត្រូវគិតអញ្ចេះ បើយើងគោរពគេគេគោរពយើងវិញដែរបើផ្លែតឡើងយើងដឹងតែជាបចោគេយើងបន្តប្រអាប់គេគេខឹងហើយហើយរឿងអីបានគេនិយាយល្អមកយើងវិញមានគេជាតវិញអាហ្នឹងគេអ្នកក្លាហានណាណាហើយអួយអានអ្នកដេញគ្នាមិនហ៊ានតនោះដល់យូរយូរធំបានគេហត់ចោលហើយដល់អញ្ចឹងទៅយើងយើងមួម៉ៅតាមបខំឲ្យគេយកមកគេស្រឡាញ់យើងមិនទៀតបើយើងអញ្ចឹងវាទៅវាអត់រួចតែរឿងហ្នឹងវាអញ្ចឹងណាដល់គុណវាពិបាកផងថា ថាអីក៏ដោយតែយើងបង្ខំណាវាមិនបានផលល្អទេហើយឲ្យយើងចេះរៀនអំណត់ឲ្យមានអំណត់អូខេហ្នឹងហើយតាមតាមផ្លូវលោកគេមានវិធីដោះស្រាយគឺត្រូវតែឲ្យតឡាការដោះស្រាយទៅតាមប៉ូលីសគេស៊ើបអង្កេតមើលថាអំពើហិង្សានោះវាកើតតាមបែបណាគេអនុវត្តតាមផ្លូវលោកអញ្ចឹងហ៎ណាក្ដីដើម្បីដើម្បីជាការតាមដាននៅរឿងរ៉ាវទាំងអស់ហ្នឹងហើយគេ គេកាត់ក្តីដើម្បីរកហេតុផលហើយគេគេ អនុវត្តតាមច្បាប់ដែលគេបានចែងមកអញ្ចឹងណាប៉ុន្តែទៅទូទៅបើបើនិយាយផ្លូវធម៌វិញគាត់ថាយើងត្រូវតែ មាននៅខន្តីណាមុតតស៊ូសច្ចៈខន្តីតហៅថាចេះអត់ស្កត់សង្កត់ចិត្តឬក៏គេហៅថាសេចក្តីស្ងប់ហ្នឹងយើងត្រូវវិធីអីដោះស្រាយ ដោយការធ្វើសមាធិ ដោយការស្ដាប់នៅពធបង្រៀនអំពីវិធីដោះស្រាយបញ្ហា ស្ដាប់ នៅយោបល់ល្អល្អនៅក្នុង YouTube អីជាដើមស្ដាប់បណ្ឌិតអីអ្នកគេបញ្យល់អំពីការដោះស្រាយបញ្ហាវិបត្តិអីជាដើមហ្នឹងនឹងជាវិធីដោះស្រាយតាមបែបផ្លូវពុទ្ធសាសនាអឺបញ្យល់ណែនាំ តាមអវាទនៃព្រះសម្មាសម្ពុទ្ធលោកបង្រៀនតាមធម៌តាមអាយ៉ាងទៅណា អាការបដៅនឹងយើងអ្នកនិយាយទៅវាស្រួលណាប៉ុន្តែគ្នាអ្នកយកទៅស្ដាប់នឹងទទួលមកនឹងវាមិនដឹងបានប្រមាណដូចយើងនិយាយចេញទៅ10នឹងគេយកបានប្រមាណទេគុណព្រោះគេយកបានកុំនិយាយថាដល់10ណាឲ្យបានដល់8អានោះវាពិសេសហើយអានោះគេស្ដាប់បានច្រើនគេធ្វើទៅតាមនឹងចុះបើគ្នាយកបានតែមួយទេគុណនៅពេលដែលយកបានតែមួយនឹងហើយដែលបញ្ហាដូច្នេះអ្នក នៅជុំវិញនឹងក៏ជួយទៅជួយនឹងក្នុងន័យថាអបមាថាបើយើងមើលទំនងអ្នកដែលនៅស្អីក៏ដោយយើងត្រូវ ចាប់ផ្ដើមពីរឿងតូចទៅយើងកុំចាំតតធំ ហួសហើយកែលែងបានដូចយើងមើលកិរិយាវាឧទាហរណ៍ពីរឿងកូនក្មេងផ្លែតឡើងអត់ទៅវិញនេះវាគប់ហ៎វាមួម៉ៅអីចឹងវា វាខឹងវាគប់នៅពេលដែលវាគប់នឹងយើងសង្កេតមើលទៅយើងជាម៉ែឪព្រោះយើងថាឧទាហរណ៍ថាក្នុងគ្រួសារហ្នឹងវាអត់មានម្ដាយឪពុកអីឆ្លោះគ្នាវាយមិនក៏កូនចេញមករបៀបនេះខឹងមួម៉ៅអីចឹងណាអាហ្នឹងជាបច្ច័យមួយយើងអត់ដែលដឹងទេរឿងចឹងចឹង យើងត្រូវយកកូននឹងទៅជួបពេទ្យពេទ្យប្រចាំគ្រួសារយើងហ្នឹងណាយើងប្រាប់ថាគ្រូពេទ្យអើយខ្ញុំចិត្តតែសង្កេតឃើញឲ្យតែផ្លិតឡើងវាចាប់បោចសក់ខ្លួនវាណាបើមិនចឹងទេវាទៅធាក់ជើងវាងឿអើយអានឹងពូជវាតែអញ្ចឹងណោះយាយខាងឪវានឹងគាត់តែអញ្ចឹងដែរតា គុំយកកំណត់អញ្ចឹងយកមកបើយើងបានមកនៅស្រុកគេជឿនលឿនហើយ Medicare គេចាញ់ឲ្យហើយ យើងយកទៅពេទ្យណាគុំឲ្យចង់ទៅឯពេទ្យហ្នឹងចាំយូរហ៎ ណាយើងមានពេលទាំងអង្គុយជុំគ្នាជាមួយមិត្តភ័ក្តិនិយាយដើមគ្នាឬក៏មើល Facebook និយាយជជែកចោចទៅពីទៅពីតែអត់មានពេលយកកូនទៅពេទ្យអង្គុយចាំពេទ្យណាពេទ្យគេចេញឲ្យ free ណាពុនអ្នកធ្វើការអីហ្នឹងគេចេញឲ្យយើងហេតុអីបើតែយើងមិនអានឹងហើយដែលយើងមិនមើលកូនហ្នឹងរហូតដល់កូនហ្នឹងអាយុ5 6 10ទៅនិយាយគ្នាស្ដាប់លេងបានអើយខ្ញុំមិនដឹងធ្វើម៉េចទេពូព្រោះពេល5 10ឆ្នាំមុនហ្នឹងយើងអត់បាន ដាក់កម្លាំងយើងឲ្យ ពេញលេញដើម្បីកែកូនហ្នឹងពីព្រោះកូនហ្នឹងវាកើតមកវាអាចមានជំងឺផ្លូវចិត្តអីមួយហើយគេមានវិធីជួយកែប្រែបានណាដោយគេមានថ្នាំដើម្បីទប់ក្នុងការដូចថាព្រោះក្នុងវិទ្យាសាស្ត្រគេជំនឿទៅថានៅក្នុងខួរក្បាលវាអាចចរន្តភ្លើងដែលរត់ជាធម្មជាតិហ្នឹងណាវាមានអាអេເລັກត្រូនស្អីស្អីហ្នឹងកណាមិនចង់និយាយឲ្យវែងឆ្ងាយប៉ុន្តែគ្រាន់ថាផ្នែកវិទ្យាសាស្ត្រ គឺគេមានថ្នាំ ដើម្បីជួយទប់ដូចឧទាហរណ៍ដូចគុនធ្លាប់ឃើញគេហៅគេថា autism ណាឬក៏អាដូចគ្នាក្មេងខ្លះកើតមកវារៀងដូចយឺតប៉ុណ្ណា វាយឺតមែនប៉ុន្តែវាមានចំណែកវាអត់និយាយអត់ស្ដីអីទេប៉ុន្តែបើរឿងចាំគឺថាដូច computer អញ្ចឹងគូក្បាលអានឹងជាលក្ខខណ្ឌនៅនៅជំងឺផ្សេងផ្សេងដែលកើតមកដែលយើងមើលអត់ឃើញភ្នែកទេប៉ុន្តែវានៅក្នុងគូក្បាលហ្នឹងម្ល៉េះវាទៅជាកាចទៅជាមួម៉ៅហើយវាអត់ចេះនិយាយបញ្យលអីចឹង អានឹងហើយដែលភារៈយើងជាម៉ែឪនឹងអត់ទេមើលទៅអត់ស្រួលទេម្ល៉េះហើយយើងយកទៅអាខ្លះអត់ងាយនិយាយទេដល់កូន5ឆ្នាំហើយអត់តន់ចេះនិយាយណាមិនចឹងតែកូនណៃធ្លាប់លឺមិនចឹងណោះហើយអានឹងហើយយើងត្រូវយកទៅជួបពេទ្យហើយយើងថាហើយវាមិនស្អីទេតែបន្តិចទៅវានិយាយតែភ័យអីគ្រាន់រឿងចឹងចឹងកុំយកអានឹងជារឿងងាយពីព្រោះអីមុខការគ្រាន់តែត្រឹមយកកូនទៅពេទ្យទេពេទ្យទេអ្នកជួយមើលយើង ដូច្នេះយើងត្រូវឲ្យគេហើយយើងត្រូវព្យាយាមព្រោះគេអត់មានយកលុយយកកាក់យើង ទេម្ល៉េះហើយយើងត្រូវតែទៅជួបគេហើយជួបនោះយើងធ្វើការណាត់ជួបជួបម្ដងហើយគេថាហេមើលមិនតាន់ឃើញទេត្រូវឲ្យទៅធ្វើតេស្តទៅជួបអ្នកនេះអ្នកនេះយើងគាត់ទៅតែ3ដងយើងហត់យើងលែងចង់ទៅណែកូនហ្នឹងគឺនៅកណ្ដាប់ដៃយើងហ่ะបើយើងយកទៅឲ្យមមតំប្រឹងទៅជឿគេស្ដាប់គេអីអញ្ចឹង អានឹងយើងកែវាបាន ខ្លះគឺថាបើមិនបានដល់10រួចទេយើងបាន7 8ធំតិចទៀតវាទៅរៀនទៅអីទៅបានស្រួលមាននេះទៅគ្នាអាចចិញ្ចឹមខ្លួនរួចយើងជាសាច់ជាឈាមយើងអាណិតគ្នាណាឲ្យគ្នាទៅនៅនៅពេលដែលអត់បញ្ញាអត់មានតំហេអីដើរដេកថ្នល់ដេកអីទៅមិនមែនស្រួលទេអញ្ចឹងមិនថាអានឹងឲ្យដេញសំណាង ដែលនៅស្រុកជឿនលឿនមានការមើលហើយបើនៅស្រុកយើងដូចគ្នាក្រលហេមលហាម គ្នាចង់តបានតបាយញ៉ាំផងហើយយើងនៅណេះយើងមានកន្លែងមានដីគ្រប់គ្រាន់បាយចំណីចំណុកយើងរត់ទៅពេលសបាយកំសាន្តទៅទៀតណាគ្រប់គេទាំងយើងទាំងគេយើងចង់រកសបាយប៉ុន្តែកាលណាមើលសម្គាល់ថាមើលនឹងអត់ស្រួលទេឬក៏ប្តីនឹងក្តីឬក៏កូនស្រីកូនប្រុសនឹង មិនក៏សកុកសកលអត់សូវស៊ីឬក៏មិនសូវនិយាយស្ដីអីយើងចេះសម្គាល់មើលមិនតំណឹងហើយយើងរកពាក្យនិយាយឲ្យស្រួលទៅដូចថាឥឡូវនឹងមានរឿងអីចង់និយាយជាមួយម៉ែអីឬក៏នេះមើលប្រាប់មើលមិននិយាយបានទេយើងក៏ផ្លែតឡើងកុំប្រើអារឿង ជេរបចោអានឹងហឹង្សាហើយស្អីក៏ដោយដែលគាស់ឡើងចេញតែពីរឿងក្តៅក៏ហើយมันបានជួយអីគ្នាហើយយើងទៅទីថែមទៀតអញ្ចឹងអានឹងវាអត់បានទេយើងយើងសួរគេណាដូចថាបើយើងមិនអាចចេះរកវិធីសួរទេនាំវាមកមកអេវាមិនចង់និយាយរកខ្ញុំទេស្អីស្អីយើងទៅសួរគេថាឥឡូវយើងធ្វើម៉េចដើម្បីផ្ដើមឲ្យមានជាការចរចាមួយការសន្ទនាដែលល្អដែលអាចជួយឲ្យមានហេតុផលល្អសំខាន់គ្រាន់យើងធ្វើល្អចិត្តយើងធ្វើចិត្តយើងឲ្យវាស្អាតកុំឲ្យផ្លែតឡើង យើងគ្នាធ្វើអីខុសបន្តិចយើងជេរអានេះមិនបានយើងបធូបថយខ្លះទៅហើយយើងទៅរកវិធីឲ្យគេជួយដូចថាឥឡូវខ្ញុំចង់និយាយជាមួយវាធ្វើម៉េចដើម្បីឲ្យនិយាយមួយគ្នាឬក៏ជាមួយប្តីប្រពន្ធនឹងក៏ដោយថាគ្រាន់តែគ្នាមកដល់ផ្ទះអត់មកណាឯងអញគ្មានលុយបង់ថ្លៃភ្លើងទេស្អីស្អីឧទាហរណ៍អញ្ចឹងយើងរើសពេលអញ្ចឹងមកថារឿងហ្នឹងវាអត់ធំទេរឿងតូចទេដំបូងតែបើយើងមិនចេះដាក់ឲ្យត្រួតស្រួលបួលអានឹងឆ្លោះហើយអញ្ចឹងមិន ខ្ញុំអត់មែនថាកណាអត់មែនទៅបដៅអីប៉ុន្តែម្នាក់ម្នាក់ត្រូវយល់ហេតុផលកណា មនុស្សកំពុងតែហត់កំពុងតែមួម៉ៅកំពុងអីកុំយកអារឿងដែលមានអាផ្នែកមួម៉ៅនឹងថែមបញ្ចូលឲ្យទៅទៀតព្រោះគ្នាគ្មានកម្លាំងអីទប់ទល់ទេម្ល៉េះហើយយើងចាំឲ្យគ្នាស្រួលចិត្តអីបន្តិចទៅអញ្ចឹងបានអ្នកខ្លះគេថាហេកុំអាយនិយាយអីចាំឲ្យបន្តិចទៅណាប៉ុន្តែយើងមើលដែរបើថារឿងចាំបាច់ដែលយើងត្រូវតានេះយើងកុំធ្វើដូចអាជ័យណាបើសិនជាថា វាសំពេលនឹងនិយាយយើងនិយាយព្រោះរឿងនឹងអសន្នតែបើរឿងនឹងថាវាមិនប្រញាប់ទេយើងទុកឲ្យអ្នកនឹងឲ្យស្រួលអីតិចសិនចាំយើងនិយាយគ្នាទៅយើងបានលទ្ធផលល្អជាងដូចយើង ថាអារឿងទៅចរចាគ្នាមិនមែនគេចេះតែថានេះគេហឺពេលហ្នឹងមិនចឹងតែកូនណោះឯងអញ្ចឹងមិនថាអារឿងអារឿងក្នុងការរស់នៅនេះវាមិនមែនថាពិបាករហូតដល់ធ្វើអីមិនចាញ់ទេតែក៏វាមិនមែនសំណុក តាមតែយើងនឹកឃើញធ្វើអីហើយកុំចិត្តតែងាកមើលគេមើលឯងរឿងយើងអត់ដូចគេផ្ទះយើងរូបរាងយើងអត់ដូចមនុស្សម្នាក់ទៀតទេមនុស្ស10នាក់ខុសគ្នាទាំង10បើអញ្ចឹងយើងមុខដូចគ្នាទាំងអស់ហើយមានតែកូនភ្លោះកូនភ្លោះមិននៅខុសគ្នាណាដូចកូនហើយយើងកុំតែឃើញថាអូយរឿងហ្នឹងគេធ្វើអញ្ចឹងម្ល៉េះហើយគេកបដូច្នេះអញធ្វើអញ្ចឹងដូចគេទៅវាអត់កបវាអត់ខុសគ្នាហ្នឹងហើយអរគុណណាអញ្ចឹងសូមនាទីចុងក្រោយក៏សូម ផ្ដាំផ្ញើឲ្យមួយម៉ាត់ពីរម៉ាត់ដើម្បីផ្ដាំផ្ញើគឺថាកណាដូចទូលមិញគឺថាឲ្យយើងលវិះលវិះត្រង់ថាបើយើងមើលតំណងអ្នកនឹងមិនសូវស្រួលតាំងពីសុខភាពតាំងពីផ្លូវចិត្តរាងកាយអីហ្នឹងយើងឆាប់តាក់ទងរកជំនួយខ្ញុំកណាមានមានមានជាអ្នកដូចថាមាន ពិសោធន៍អាចជួយណែនាំបានខ្លះអញ្ចឹងទៅហើយពេលខ្លះក៏ យើងខ្ញុំកណាធ្វើមិនបានបញ្ជូនទៅ ខាងណាផ្សេងទៀតអញ្ចឹងទៅធ្វើឡើងពេលមួយពេលមួយគេធ្វើយុទ្ធនាការគេថាសូមអ្នកកំណោស្ងប់ស្ងាត់ សូមអ្នករាយការណ៍អាពាក្យពីរហ្នឹងអាពាក្យពីរហ្នឹងគឺនៅក្នុងពុទ្ធសាសនា គេថា គេឲ្យមនុស្សយើងស្ងប់ស្ងាត់ប៉ុន្តែទីនេះអង្គើហឹងសាគេមិនឲ្យយើងស្ងប់ស្ងាត់វិញតើហេតុមានមានន័យមិនដែរហ្នឹង អឺមានន័យបានន័យថាបើភាសាអង់គ្លេសគេថា break the silence ណា បំបែកនៅ ភាពសោកស្ងប់ស្ងាត់ហ្នឹងពីពួកអីយើងទ្រាំណាថាបើកើកណានិយាយទៅខ្លាចយើងបែកតែសោកស្ងាត់ផងកណា នេះមិនមែនជាភាពស្ងប់ស្ងាត់ទេអានឹងបានតែលាក់នៅអំពើលាក់ណាតែស្ងប់ស្ងាត់ហ្នឹងគឺថាសុកទ្រាំអត់មាត់និយាយទេចិត្តតែទទួលទៅគេវាយគេដំឬក៏អើខ្មាស់គេកុំនិយាយពីពួកអីអាហ្នឹងឯងស្ងប់ស្ងៀមអារឿងលាក់កំបាំងហ្នឹងណាប៉ុន្តែយើងមិននិយាយឲ្យវាច្រើនពួកគេឲ្យតែមក clear មកម្ល៉េះយើងសំដៅតែពាក្យដែលថា break the silence silence ហ្នឹងគឺថាស្ងាត់តែហ្មងអត់មាននិយាយអីទាំងអស់ហើយ ដូច្នេះមានរឿងរ៉ាវកើតឡើងក៏និយាយរឿងរ៉ាវអីក៏អត់និយាយពួកអីខ្មាស់គេឬក៏មិនចង់ឲ្យគេដឹងឬក៏ដូចថាអើចិត្តតែទ្រាំទៅ ព្រោះយើងយល់ថាយើងជាស្រីកើតមកម្ល៉េះហើយយើងមានភារៈត្រូវរៀបចំឲ្យគ្រួសារនឹងបានសុខតើយើងកុំមាត់អឺចឹងណាដែលគាត់ដល់ពេលអាពាក្យមួយទៀតគេថាឲ្យយើងរាយការតើពាក្យរាយការបានន័យថាម៉េចរាយការនឹងបានន័យថាឲ្យយើងរត់រកទៅ គឺថាឥឡូវបើរឿងនោះវាធ្ងន់ធ្ងររហូតដល់វាយដំណាមានជាគំរាមចង់ស្លាប់អានឹងយើងត្រូវតែរាយការទៅអាជ្ញាធរទៅ មានសមត្ថភាពដើម្បីគេជួយពីព្រោះអីយើងមើលតំណែងថាអឺតែមិនយកឲ្យអញណាប្រយ័ត្នអញកាត់កកឬក៏អញចាក់ងាប់ ណាពាក្យអីធ្ងន់ធ្ងន់ហើយអានឹងគេហាមហើយយើងខឹងយ៉ាងណាក៏ក៏ឲ្យនិយាយអញ្ចឹងទេកាលណានិយាយអញ្ចឹងមានអ្នកណាគេប្តឹងពីយើងអានឹងគេហៅយើងសួរគេយកយើងឡើងតុលាការ ហើយហើយដូច្នេះរាយការណ៍នឹងវាមានច្រើនបែបជារាយការណ៍យើងអាចរាយការណ៍ទៅខាងប៉ូលីសយើងអាចរាយការណ៍ទៅខាងពេទ្យយើងអាចរាយការណ៍ទៅខាងសេវាដែលគេជួយដូចថា សង្គមការីណាអ្នកដែលជួយការងារក្នុងសង្គមមកដើម្បីគេបដូរយោបល់ថាមើលឥឡូវរឿងនោះវាដល់ប៉ុណ្ណាដូចខ្ញុំកណាអញ្ចឹងមានគេឮបន្ទាប់ពីនឹងគេដឹងទូរស័ព្ទគេសួរចង់ទៅដឹងណាមើលសួរមើលបងឥឡូវរឿងហ្នឹងបើថាអញ្ចឹងតើគួរហ្នឹងក៏អាចយើងហៅថារាយការណ៍បានដែរពីព្រោះខ្ញុំកណាសើប្រាប់ថាបើរឿងហ្នឹងគួរតែធ្វើអញ្ចេះប៉ុន្តែ ការសម្រេចចិត្តនៅលើ សម័យខ្លួនណាបើថាយល់ថាទេមិនហ៊ានទេខ្លាចគេចាប់ប្តីអានឹងខ្ញុំកណាអត់បខំដែរចិត្តទៅទ្រាំទៀតទៅកណាជួបហើយ5 5ដង6ដងប៊ីតាំងស្លាប់គេច្បាច់កចិត្តងាប់វិញចឹងដល់ទីបំផុតទៅទ្រាំលែងបាននឹងគាត់រត់មកហើយដល់ពេលហ្នឹងបានយើងជួយកើតពីព្រោះគាត់ថាទេគាត់អត់តន់ចង់ធ្វើទេគេអត់មានបខំយើងទេ អញ្ចឹងមិនថារឿងរាយការណ៍ហ្នឹងគឺក្នុងន័យហ្នឹងណារាយការណ៍ហ្នឹងគឺថាឲ្យយើងឈប់នៅសង្ងំស្ងៀមទៀតទៅពីព្រោះអីកាលណាយើងសង្ងំអញ្ចឹងទៅវាប៉ះពាល់ដល់កូនយើងណោះដូចកណានិយាយពីមុនដំបូងថាកូនហ្នឹងគ្នាលើកឡើងលែងចង់និយាយចង់ស្ដីហើយអញ្ចឹងបានន័យថាពាក្យហ្នឹងវាមានវាខុសគ្នាផ្ទុយគ្នាត្រង់ចំណុចថាបើយើងមានធរខាធរហឹង្សានៅក្នុងខ្លួនយើងត្រូវកាត់បន្ថយកុំឲ្យខឹងទៅទៅស្ងប់ស្ងៀមនៅស្ងប់ស្ងៀមអញ្ចឹងហ៎ មែនទេមែនចឹងឡើងហើយអំពើហឹង្សាដែលកើតឡើងហើយយើងត្រូវតែកំតុកវាឧទាហរណ៍ថាឧទាហរណ៍ថាក្នុងខ្លួនយើងយើងមានធរក្តៅច្រើនយើងត្រូវមានការអត់ធ្មត់យើងត្រូវសង្កត់ចិត្តអញ្ចឹងឲ្យយើងស្ងប់ស្ងាត់ប៉ុន្តែតាំងពីនេះគេឲ្យយើងមិនឲ្យយើងស្ងប់ស្ងាត់បានថាយើងប្រព្រឹត្តអំពើហិង្សាហើយ បានឲ្យយើងត្រូវចេះរាយការណ៍កុំឲ្យយើងនៅអញ្ចឹងហ៎មិនអញ្ចឹងទេ អ្នកដែលប្រព្រឹត្តអំពើហិង្សាហ្នឹងអានេះគេចង់សំដៅទៅអ្នករងគ្រោះទេគេអត់សំដៅទៅអ្នកប្រព្រឹត្តហិង្សាទៅលើគេទេគេនិយាយទៅអ្នករងគ្រោះដែលធ្លាប់គេធ្វើបាបហ្នឹងណាកុំឲ្យយើងនៅស្ងប់ស្ងៀមតទៅទៀត ឲ្យយើងបំបែកការស្ងប់ស្ងៀមទៅពីព្រោះយើងចិត្តតែគិតថាយើងស្រាំទៅប៉ិនត្រាំទៅគេមានឲ្យសក់ណាយើងនៅតែគេធ្វើបាបវាយដដែលហ្នឹងដូច្នេះណោះយើងមិនត្រឹមពិបាកខ្លួនយើងទេយើងឲ្យរឿងហ្នឹងធ្លាក់ទៅលើកូនយើងទៀតពីព្រោះកូនយើងក៏រៀនសូត្រមិនបានដូចកណានិយាយលើកជាឧទាហរណ៍ក្មេងស្រីម្នាក់នឹងថាគ្នាមករឿងពិតរបស់ជីវិតគ្នាហ្នឹងវាជូរចត់20ឆ្នាំ ជាងឪពុកធ្វើបាបខ្លាំងហ្នឹងណាអាហ្នឹងឯងគេចង់និយាយចឹងថាយើងទ្រាំខ្លួនយើងម្នាក់ឯង យើងឲ្យទុកនឹងទៅដាក់គូននឹងគ្នាមិនទាន់ដឹងក្តីនឹងទៀតណាអានឹងអានឹងក្នុងន័យអញ្ចឹងណាដៃគុណអញ្ចឹងបានន័យថាពាក្យថាកំអយស្ងប់ស្ងៀមហ្នឹងបានន័យថាជនរងគ្រោះទេជនរងគ្រោះទេ មិនមែនសំដៅទៅអ្នក ដែលប្រព្រឹត្តហិង្សាលើគេទេ គេលើកទឹកចិត្តឲ្យជនរងគ្រោះហ្នឹងឈប់នៅសង្ងំស្ងៀមទៀតទៅឲ្យមកនិយាយរាយការណ៍មហោជំនួយហ្នឹងណា រេការណាបានន័យថារេការទូទៅទាំងអស់បើសិនតែយើងប្រយោជន៍ចំពោះប៉ូលីសយើងរេការប្រាប់ប៉ូលីសតើកណាហើយរេការប្រាប់ឪពុកម្ដាយយើងកណា exact ត្រឹមត្រូវហើយដូចថាខ្លួនឯងមានរឿងឥឡូវកណាប្រកេនរឿងមួយទៀតអឺរឿងហ្នឹងកើតនៅមែលប៊នប្រហែលឆ្នាំហើយ នាងហ្នឹងរូបស្អាតណាស់អាយុ6ដល់10ម្ដាយ អឺពីអ្នកម៉ែកូនពីព្រោះលែងលះគ្នារួចម្ដាយហ្នឹងវាជូចត់រឿងប្តីធ្វើបាបហ្នឹងហើយបានសុកចិត្តមកនៅតែជាមួយកូនមួយអីហ្នឹងដល់តែពេលទៅអឺដើរលេងអីហ្នឹងសុំម៉ែទៅដើរលេង ពួកម៉ាក់វាស្រីស្រី3 4នាក់ហ្នឹងវាចំណែនណាដល់វាចំណែនទៅម៉ែហ្នឹង ឲ្យកូនទៅគាត់ប្រយ័ត្នណាគាត់ស្រឡាញ់កូននឹងគាត់មើលថែមែនតើណាគាត់ប្រយ័ត្នណាឲ្យកូននឹងដូចថាអឺវាមនុស្សវាល្អរូបក៏ស្អាតអីទៀតមីពួកម៉ាក់វានាំទៅនេះវាហៅបងប្អូនប្រុសប្រុសចដូនមួយវា3 4នាក់មកម្លោបនាងហ្នឹងតែទៅនៅដេកលេងផ្ទះគេហ្នឹងណាទៅទៅគេចាប់ម្លោបទៅ ដល់ត្រឡប់មកវិញសកុកសកលអត់និយាយប្រាប់ម្ដាយទេអញ្ចឹងហើយព្រោះវាខ្មាស់វាជូរចត់ណា វាអត់ចង់ឲ្យវាថាវាអាណិតម្ដាយវាមិនចង់យករឿងនឹងបង្កើតគឺឲ្យមានដូចថាគ្នាមានទុកហើយនាំទុកមកទៀតពីព្រោះអីវាដូចក៏វាសបាយភ្លេចខ្លួនចុះក្មេងគេហៅទៅ party ផ្ទះគេអីចឹងណាដល់ឲ្យវាធ្លួយខ្លួនទៅវាជូរចត់វាក្តៅក្រហាយក្នុងចិត្តបើមិនដឹងនិយាយថាម៉េចអានឹងហើយក្នុងន័យហ្នឹងដែលអ្នករងគ្រោះហ្នឹងគឺថាវាមានច្រើនរាប់រយពាន់បែបចម្ពោះហ្នឹងណាដល់តែពេល គេចង់បង្ហាញថានៅពេលដែលមកផ្ទះវិញសកុកសកលអត់និយាយអីហើយម្ដាយឃើញកូនប្លែកក៏អត់សួរអានឹងហើយហើយដល់ទីបំផុតទៅស្លាប់ខ្លួនមកដល់ផ្ទះវិញចងកណាមកពីរៀនវិញម្ដាយមកពីធ្វើការវិញឃើញកូនចងកក្នុងកតុបណា មិនហ្នឹងឯងបានគេចង់បង្ហាញថាមុខការម៉ែឪនៅស្រុកដែលជឿនលឿនហ្នឹងក៏យើងត្រូវតាមឲ្យជាប់ពីរឿងថាកូនយើងនឹងទៅណាស្គាល់អ្នកណាខ្លះមើលដូចថាយើងមិនមែនប្រយ័ត្នឲ្យហួសហេតុរហូតដល់មិនឲ្យកូនទៅណាទេប៉ុន្តែយើងត្រូវដឹងថាកូនយើងនឹងមិត្តភ័ក្តិនៅណាខ្លះកន្លែងគេនៅណាដូចយើង សួរបន្តិចម្ដងដូចថាបបួលបើកូននឹងទៅណាឲ្យវាຕົក address ទុកអីផ្ទះហ្នឹងមកណាចាំដឹកគុណមានឱកាសចាំកណាយកបញ្ហារឿងក្នុងការសិទ្ធិរបស់ម៉ែឪហ្នឹងយកមកនិយាយបញ្យល់ឲ្យច្បាស់ពីពួកអីជួនកាលយើង ពេលខ្លះក៏ ស្ដាប់មិនសូវយល់ពីរឿងចេះតែខ្លាចអាក្មេងដូចកណាថាអាក្មេងខ្លះវាបានទៅសាលាគេប្រាប់ថាអ្នកកណាធ្វើអញ្ចេះឯងមានសិទ្ធិតវ៉ាសុំបែម៉ែឪក៏យើងប្តឹងបានដែរណាអាក្មេងវានិយាយចឹងដូចជំនាន់អពតចឹងណាអាពួកក្មេងក្មេងវាអញ្ចឹងដល់មកវិញម៉ែវាយអីទិញទួចហ្នឹងវាថាអីវាមកប្តឹងប៉ូលីសហ្នឹងវាប៉ះមកទៅដល់ជួបប៉ូលីសទៅគេថាមើលអវ័យមិនទេអវ័យគាត់មើលដល់អវ័យគាត់មើលនឹងអាហ្នឹង អាហ្នឹងគាត់ថាយើងយើងវាធ្វើអីវាណាស់ទៅហួសយើងអត់មានកណ្ដាលណាអីគុណហើយរឿងមួយទៀតដែលខ្ញុំកណាដែលយកមកសិតទៅរឿងពិតអត់មែនរឿងយកមកនឹកឃើញទេពីព្រោះអីកណាធ្វើជិត30ឆ្នាំហ្នឹងគឺឃើញច្រើនបែបច្រើនយ៉ាង ហើយតាំងពីរឿងនាងហ្នឹងគឺថា វាមនុស្សខូចអាសកលសកលគ្នាហ្នឹងវាសងសឹកគ្នាវាចំណែនគ្នា ហើយវាអត់បានគិតពីផលវិបាកអាក្រក់នឹងធ្លាក់ទៅលើយ៉ាងម៉េចទេ ដល់តែរឿងនឹងវាជ្រុលដល់ប៉ុណ្ណឹងហើយបានភ័យខ្លួនក្រួយហើយទាំងផ្អើលទៅនៅសាលាថាអូនាងនឹងងាប់ហើយចងកស្លាប់ខ្លួនដល់ទំហំតបែករឿងបលិសទៅសួងគិតសួរនាំចុះឡើងទៅ បានបែករឿងបានម្ដាយនឹងទៅហូយំគាត់សំណោះគាត់អាណិតកូនខ្លាំងថងថាគាត់បន្ទោសខ្លួនឯងគាត់ថាហេតុអីបានគាត់ដូចជាមិនចាប់អារម្មណ៍ព្រោះវាមិនមែនភ្លាមភ្លាមបន្ទាប់គេមលោកហើយនឹងវាចងកភ្លាមទេប្រហែលជា 2 3អាទិត្យដែរណាបានវាដាច់ចិត្តស្លាប់ខ្លួនព្រោះវារស់នៅដូចថាវាមានវិបដិសារីដូចវាជូរចត់ខ្លាំងពេកវាធំអត់បានវាថាវារស់មិនកើតអាហ្នឹងឯងដែលគេចង់បង្ហាញថាពីអ្នកម៉ែកូននៅជាមួយគ្នារាល់ថ្ងៃហេតុអីមិនបានយល់ឃើញនៅអេរិយាប័ត្ររបស់កូនផ្លាស់ប្ដូរយ៉ាងម៉េចណាយើងមិនចេះតាមមើលយើងនិយាយគ្នាកើតតាហ្នឹងឯងក្នុងន័យអញ្ចឹងណាតែគុណ ចឹងនៅនៅស្រុកស្រុកហ្នឹងមានអញ្ចឹងសម្រាប់នៅខាងស្រុកយើងហ្នឹងគឺថាអ្នករំលោភគុណអើយរឿងរំលោភរំលោភផ្លូវភេទនេះច្រើនណាស់និយាយរាប់មិនអស់គ្រាន់តែគេអត់និយាយរឿងខ្លះដល់វាសាហាវពេកគេអត់យកមកនិយាយដូចថាគេនិយាយតែនៅក្នុងសិក្ខាសាលាអីដើម្បីប្រហាត់ឲ្យមនុស្សយល់ទៅឲ្យប្រហាត់អ្នកធ្វើការហ្នឹងយកមកនិយាយបញ្យល់ថែមថែមទៀតទៅបើកណាចង់ដូចថាបើដេកគុណមានការចាប់អារម្មណ៍កណាអាចយក ជាប្រធានបទខ្លះខ្លះក្នុង ការពយល់ឲ្យយល់ណាចាំបន្តទៅទៀតពីព្រោះយើងពេលយើងក៏មិនសម្បូរបាទឥឡូវប៉ុណ្ណឹងចាស់ពេលវេលាក៏ល្មមហើយអញ្ចឹងសប្តាហ៍ក្រោយអត់តែថ្ងៃច័ន្ទយើងមកជួបគ្នា ដើម្បីជជែករឿងនៅបន្តទៀតនិយាយអំពីសិទ្ធិកុមារនិយាយអំពីណាសិទ្ធិកម្ពុជាសិទ្ធិកុមារដើមណាអញ្ចឹងនៅតែរៀងរាល់ថ្ងៃច័ន្ទយើងនឹងជួបគ្នានៅវេលាម៉ោងដែលហ្នឹងប៉ុន្តែថ្ងៃនេះដោយសារតែពិសេស យើងចាប់ដើមនៅទិវាបូសចំថ្ងៃ25ចាប់ដើមហ្នឹងយើងទាំងសប្តាហ៍ក្រោយនៅថ្ងៃច័ន្ទយើងមកជួបគ្នាបន្តទៀតកណាអរគុណណាដែលគុណកណាអរគុណណាសូមជូនពរឲ្យអ្នកស្រី មានសុខភាពល្អហើយនឹងជូនពរឲ្យប្រិយមិត្តទាំងអស់ជាពិសេស គឺទិវាបូសនេះសូមឧទ្ទិសទៅដល់អ្នក ដែលមានវិបត្តិរងគ្រោះអំពើហិង្សាក្នុងគ្រួសារសូមគ្នាបានស្លាប់ អស់ជីវិតដោយសាររឿងហិង្សាហ្នឹងណាដេគុណណាអាសូមឲ្យឲ្យគាត់នឹងបរោះបរោះណាមានចិត្តមេត្តាកុំប្រព្រឹត្តអំពើហិង្សាថែមទៀតពីព្រោះថាការប្រព្រឹត្តអំពើហិង្សានឹងនាំមកវិបត្តិច្រើនណាស់វិបត្តិគ្រួសារវិបត្តិនៅ ក្នុងអឺមកក្រសួងនេះណាគេសួនយោងតាមរបាយការណ៍ដែលផ្សព្វផ្សាយរបស់អង្គការ លីកាដូបើគិតត្រឹមតែខែកញ្ញា ឆ្នាំ2018មានករណីហិង្សាលើក្មេងស្រីប្រមាណជា110ករណីក្នុងនោះមានករណីរំលោភសិទ្ធិសន្តិវៈសិទ្ធិសន្តិវៈចំនួន90ករណី បានកើតឡើងណាកើតឡើងមានមានករណីសម្លាប់8ករណីអឺកាត់អា គាត់បានកត់ត្រាការការកាត់អំពើហិង្សាក៏គឺដោយសារតែកត្តា មានការប្រើប្រាស់គ្រឿងញៀនគឺគ្រឿងស្រវឹងឬក៏គ្រឿងញៀនភាពក្រីក្រនិងការអនុវត្តច្បាប់ទៅលើផែន នៅជនល្មើសនៅមានកម្រិតនៅមានភាពទន់ខ្សោយនេះជាកត្តាជាការកត់សម្គាល់របស់ អ្នកស្រីជឹមច័ន្ទនាង អគ្គលេខាធិការនៃគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទលោកស្រីបានបន្ទោសទៅលើភាពបរាជ័យនៃការប្រើប្រាស់ច្បាប់មិនចេះទប់ស្កាត់បាទទប់ស្កាត់មានអីថែមហ្នឹងទេបងត្រឹមត្រូវដែរគុណពីព្រោះរឿង រឿងហ្នឹងហើយដែលយើងធ្វើដូចដឹកគុណបានផ្ដល់ឱកាសឲ្យខ្ញុំកណានិយាយហ្នឹងអានឹងជាចំណែកមួយនៃការទប់ស្កាត់ហ្នឹងគឺថាយើងនិយាយវែកញែកមិនបាន អហិង្សានឹងមកពីណាមិនបង្កើតឡើងហើយធ្វើឲ្យមិនដើម្បីទប់ព្រោះយើងមិនចាំថាតើរឿងនឹងកើតឡើងហើយបានយើងនិយាយណាដែរគាត់ណាគឺថាយើងយើងទប់ស្កាត់នឹងដោយការយើងនិយាយប្រាប់គ្នាអញ្ចឹងឲ្យយល់ថាស្អីទៅជាហិង្សាព្រោះយើងដំបងយើងគិតថាខ្ញុំគាត់បដៅវាធម្មតាតើវាយវាពីបេដៃអត់អីទេអានឹងហើយជាហិង្សាដូច្នេះយើងបង្កើតវប្បធម៌ហិង្សារំលែកយើងជៀសយើងនិយាយហៅលួងបញ្យលឲ្យត្រឹមត្រូវឲ្យស្រួលបួលហើយប្រាប់ហេតុផលមិនបានយើងមិនចង់ឲ្យវាធ្វើអញ្ចឹងមិនមែនយើងគាត់ ថាជេហើយយើងប្រាប់ថាហែងទៅតែស្ដាប់អញព្រោះហែងនៅក្រុងតំបូលអញអីយើងកុំប្រើអញ្ចឹងចឹងគឺថាយើងត្រូវផ្លាស់ប្ដូរនៅយុទ្ធវិធីយើងក្នុងការអប់រំកូនចៅអញ្ចឹងមិនថាអារឿងយុទ្ធនាការហ្នឹងគឺសំដៅទៅការអប់រំហ្នឹងគឺខ្លាំងណាស់ដោយសារថាអារឿងទប់ស្កាត់ហ្នឹងដែលគេរកឃើញថាមានតែវិធីនឹងទេការអប់រំនិងការទប់ស្កាត់ទេដើម្បី បានជួយបន្ថយនៅអំពើហិង្សានឹងបាន។ បាទតាមតរណីដែលលោកមិញយ៉ាញ់មិញទូនេះគាត់បានរៀបរាប់មកបានន័យថាករណីដែលកើតមាននៅក្នុងបរិជាណាចក្រកម្ពុជា គឺមានដល់ជំសេពសន្តិវៈរហូតដល់90ករណីហើយនឹងណាមិនចម្លែកទេសម្រាប់សម្រាប់រហូតដល់8ករណីហើយចុះបើចង់និយាយពីអានោះគេផ្សាក់គេប៉ដឹងហើយចុះនៅអាគេអត់និយាយគេអត់ប៉ដឹងនោះទៀតនោះហឹម ដូចនៅក្នុងស្រុកនេះក៏អញ្ចឹងដែរគេទទួលដឹងឮមួយឆ្នាំមួយឆ្នាំមិនមែនថាត្រឹម100 200ពាន់រាប់ពាន់ដឹងហេតុអីអញ្ចឹងព្រោះអារឿងទៅសបាយនៅក្លឹបណាឥឡូវកណាបំបែកថែមតិចទៅទៀតកាលណាយើងស្វឹងយើងឡើងដឹងអីហើយសបាយភ្លើតភ្លើនភ្លេចខ្លួនអាគ្រឿងញៀនហ្នឹងក៏ដូចគ្នាដល់ពេលអញ្ចឹងទៅស្រីហ្នឹងទៅទៅគេដាក់បន្លំគ្រឿងញៀនអីអញ្ចឹងទៅគេយកទៅមលោបហើយមិនអញ្ចឹងអារឿងរ៉ាវហ្នឹងជួនកាលវាបែករឿងទៅ ម្លោះហើយអាអ្នកខូចហ្នឹងវាថារឿងឯងស្រីមិនចេះមើលខ្លួនអីវាមិនមែនបានន័យថា គេស្រីយើងទៅធ្វើបាបគេអញ្ចឹងទេយើងត្រូវទទួលអាហ្នឹងឯងគេថាការទទួលខុសខុសត្រូវរបស់បុគ្គលម្នាក់ម្នាក់គេជាមនុស្សម្នាក់ដូចយើងដែរចុះបើគេធ្វើអញ្ចឹងលើប្អូនយើងស្រីប្អូនស្រីយើងយើងទទួលអារម្មណ៍យ៉ាងម៉េចដែរគេធ្វើអញ្ចឹងលើម៉ែយើងយើងទទួលអារម្មណ៍យ៉ាងម៉េចដែរឲ្យយើងចេះគិតឈឺចាប់អញ្ចឹងណាកុំឲ្យចេះគិតថាប្អូនគេមិនអីទេអញធ្វើអីក៏បានដែរណាអានឹងត្រូវទទួលថាបើយើងជាមនុស្ស ហើយជាពិសេសគេឲ្យតម្លៃគេថាមនុស្សប្រុសដែលមានការចេះដឹងត្រឹមត្រូវត្រូវមានការគោរពគ្នាហ្នឹងណាគោរពមិនមែនថាយើងទៅអោបដៃអោបជើងយកចិត្តអីគេទេគោរពគឺថាមើលគេជាមនុស្សម្នាក់ដែលគេមានសិទ្ធិដូចយើងអាហ្នឹងឲ្យតម្លៃគេគោរពឲ្យតម្លៃគេណាដែលកូនហើយក៏តែយើងចេះគិតថាអូយមាននឹងវាលាក ខោខ្លីសពុតខ្លីហើយសំល្មមគេចាប់ហើយតែគ្នាស្លៀកវាអាចខុសហើយពីរឿងនេះប៉ុន្តែយើង មិនត្រូវទៅធ្វើបាបគេទេ អានឹងវាអញ្ចឹងណាអារឿងចំនួនហ្នឹងដូចថាគេនិយាយរៀបរាប់កណាមិនចម្លែកទេ ព្រោះនៅស្រុកនេះណាគេដើរលេងម្ដងម្ដងគេផឹកសបាយចុះគេរស់ស៊ីគេលក់ស្រាគេលក់គ្រឿងញៀនអានឹងជាលបមិនចឹងដូចនៅស្រុកខ្មែរខារ៉ាអូខេស្អីស្អីហ្នឹងវានៅគ្រប់ស្រុកកន្លែងហ្នឹងចំនួនហ្នឹងនៅកន្លែងណាក៏មានដែរបើសិនជាអ្នកនោះគេរស់ស៊ីលក់ខ្លួនឲ្យលុយគេអានឹងអត់អីទេ អីមិនអីអានឹងគឺនៅច្បាប់ណេះសំបីតែនៅណេះតែកាលណាយើងរំលោភធ្វើបាបគេបិទទៅថាយើងឲ្យលុយគេក៏ប៉ូលីសចាប់ដែរអត់មានធ្វើស្រាច់ចិត្តបានទេ ហើយចឹងហើយបានថាមនុស្សប្រុសហ្នឹងយើងត្រូវអប់រំអញ្ចឹងគ្រប់គ្នាអញ្ចឹងយើងចេះគិតថាយើងប្រុសយើងអាអាអាអាមួយទៀតដែលកណាចង់បញ្ជាក់កុំឲ្យចេះតែយល់ថាខ្លួនប្រុសនឹងដូចមីហ្នឹងណាធ្លាក់ចូលក្នុងភក់ក៏មិនអីដែរមិនប្រឡាក់ប្រឡោះដែរគុណអាបបធរនឹងត្រូវតែចោលឡា ហ៎អាគ្នាស្រីនឹងតប្រឡាក់ហើយនឹងជូចត់ណាខ្លាត់លោតទឹកស្លាប់ខ្លួនអីថាស្រីស្រីសុំគិតឡើងវិញថាវាមិនមែនតាប៉ុណ្ណឹងធ្លួយប៉ុណ្ណឹងហើយត្រូវតែងាប់មិនមែនចឹងទេត្រូវហោខុសហោត្រូវឡើងប៉ុណ្ណឹងហោខុសហោត្រូវទោះតែនៅកន្លែងហ្នឹងមានច្បាប់មើងម៉ាត់មមតួហើយកណាมันអាចនិយាយអីកើតទេនៅស្រុកយើងពីព្រោះច្បាប់យើងអត់ដូចគេនៅណេះកណាអត់ចង់ទៅចាក់បន្ថែមអីអត់ទេ រឿងកណាធ្វើការនៅណេះកណាយល់ច្បាស់ហ្នឹងគឺនិយាយតែពីធរច្បាប់ស្រុកគេនៅកន្លែងនេះដូច្នេះมันអាចយកទៅប្រៀបធៀបប៉ុន្តែគ្រាន់ថាបុគ្គលហេតុផលរឿងស្រុកខ្មែរបើថា អាចដោះស្រាយបានតលតែនីតិវិធីហ្នឹងណាយកមកប្រព្រឹត្តឲ្យខ្ជាប់ខ្ជួនដូចគេអាហ្នឹងបានទៅរួចហើយកុំនិយាយថាស្រុកខ្មែរអត់ច្បាប់ស្រុកខ្មែរមានច្បាប់នៅក្នុងកណ្ដាស់ប៉ុន្តែគេអត់ធ្វើហើយខ្ញុំគិតមើលមនុស្សស្លាប់ ណារឿងស្លាប់ទេនិតនភាពហ្នឹងគឺណាវានៅគ្រប់ពេលបើគេទឹកចង់រកឲ្យឃើញគឺឃើញទៅបើថាមិនចង់ឲ្យឃើញចង់រកមិនក៏រកមិនឃើញដែរមិនចឹងហើយនៅស្រុកនេះតកណាមានការអីឡើងគេត្រូវតែរកឲ្យឃើញព្រោះអ្នកក្រុមគ្រួសារគេអត់សុខចិត្តទេ ច្បាប់គេអញ្ចឹងពីខកគ្នាអញ្ចឹងដែរកូនចង់បានថាអរគុណហើយលោក ដែលបានផ្ញើអានេះនឹងមកខ្ញុំសូមនិយាយថាសម្ដែងណាកណាអឺ សบายចិត្តណាប៉ុន្តែគាត់ថាយើងត្រូវយល់ឲ្យច្បាស់ថាសិទ្ធិមានដូចគ្នាណាប្រុសនិងស្រី ត្រូវគិតថាយើងត្រូវមានគ្រប់គ្នាទៅវិញទៅមកអញ្ចឹងបានយើងរស់នៅជាមួយគ្នាកើតមិនចាំបាច់ទៅថាតើយើងជាប្តីជាប្រពន្ធនេះតើយើងជាមិត្តភក្តិនៅជាមួយគ្នានឹងក៏ដោយយើងទៅដើរលេងអីជាមួយកើតបើយើងចេះមានកណិតកុំភ្លេចតើវាអង្គុយស្រួមស្រួយយើងយកកាមេរ៉ាថតរូបវាលេងទៅ ហើយយកទៅប៉ោះទៅដើម្បីឲ្យវាខ្មាស់អាម៉ាស់អាម៉ាស់មុខអីចឹងទៅយកអានឹងជាការលេងសើចអានឹងហើយដែលយើងជាមានចិត្តបិសាចណាយើងយកគេរឿងគេយកមកបំផ្លាញធ្វើឲ្យគេក្តៅក្រហាយអានឹងផ្លូវធម៌ខុសពេញទីអាផ្លូវច្បាប់នឹងកាន់តែខុសនៅនេះជាប់គុកណា ជាប់គុកពីព្រោះអីតែកាលណាយើងហ៊ានធ្វើផ្ដេសផ្ដាសអាចទៅថតអីទៅពីទៅពីយកមកធ្វើលេងសើចអីអញ្ចឹងអញ្ចឹងអត់មែនជឿងកំ pl ែងទេព្រោះជាការអាម៉ាស់របស់គេហើយយើងយកមកធ្វើអញ្ចឹងយើងសួរខ្លួនយើងមើលបើគេធ្វើអញ្ចឹងទៅលើខ្លួនយើងបើតែយើងនឹងវាវាជើណាស់មនុស្សយើងវាគំរក់ណាស់បើមិនចេះខ្មាស់គេទេកុំបាច់រាកអាវដើរស្រាទៅណាតែបើគេធ្វើអញ្ចឹងទៅលើប្អូនស្រីខ្លួនបងស្រីខ្លួនម៉ែខ្លួននេះយើងចេះឈឺទេ ដែលសួរខ្លួនឯងអញ្ចឹងហ៎ព្រោះធម្មតាពាក្យចាស់ថាតាក្តិចសាច់វាឈឺដូចគាត់ណាមួយសប្ងៃសង្គមយើងនឹងវាមិនព្រមយល់ច្បាស់ណាសង្គមស្រុកយើងនឹងនៅតែមានកណិតថាអញមានអញឲ្យលុយគេតាន់តិចទៅនឹងរឿងនោះវាចោលបាត់ទៅហើយមិនចឹងណានេះគុណនៅណាអត់បានទេចង់តនឯងនឹងជាកូនរដ្ឋមន្ត្រីក៏ដោយគេកាន់តែខ្លាចព្រោះគេខ្លាចតែចាញ់នៅក្នុងទូរទស្សន៍ចាញ់នៅក្នុងកសែតនឹងខ្វះគេឲ្យធ្លាក់បន់ណា ដូចគ្នាទេខុសគ្នាអញ្ចឹងណាដៃគុណបាទអរគុណអញ្ចឹងប៉ុណ្ណឹងចា៎ណាអរគុណជូនពរសារជាថ្មីដល់ទៀតសូមប្រសនាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នានិងសូមជូនពរឲ្យបរោះបរោះដាក់ចិត្តដាក់កាយធ្វើយ៉ាងណាថែរក្សា គ្នាឲ្យបានសុខដុមរមនាក្នុង គ្រួសារសុខគ្រួសារមានសុភមង្គលក៏មានសង្គមយើងក៏មានសុភមង្គល ហើយប្រទេសជាតិយើងក៏បានរុងរឿងតាមកណាពុកព្រោះកណាយើងមានសុភមង្គលយើងសប្បាយហើយបាទអូខេចាំជួបគ្នាច័ន្ទក្រោយដែរគុណណាចាំក្រោយជួបគ្នាមកសុខសប្បាយសាធុ